កម្មណាវត្តតិលោកោគឺថាសត្វលោកព្រឹត្តទៅតាមកម្មហ្នឹងបរិសេធការសាងលោកកណាហ្នឹងឯងដោយប្រអិនប្រព្រំព្រះអតិទេពអីអីចឹងគឺបដិសេធដោយកម្មណា វត្តតិលោកោហ្នឹងហើយមកបាទទៀតកម្មណាវត្តតិបច្ចាគឺ ព្រះអង្គទ្រង់ប្រកាសអំពីពពួកជនដែលប្រតិតាមកម្មហ្នឹងគឺមានកម្មក្នុងបច្ចុប្បន្នកម្មដែលជាទិដ្ឋធម្មវេទនីកម្មហ្នឹងហើយកម្មឲ្យ ផលក្នុងជាតិបន្តស្លាប់ហៅថាឧបបច្ចវេទនីកម្មហើយនឹងកម្មដែលឲ្យតតតតរហូតដល់ទៅជាតិចុងក្រោយហ្នឹងហៅថាអបរាបរៈអបរាបរិយៈវេទនីកម្ម ហ្នឹងឯងមានកម្មដែលឲ្យផលទៅតាមគ្រាអញ្ចឹងហើយបើថាវាអត់បានឲ្យផលទេជាអហោសិកម្មអញ្ចឹងទៅហ្នឹងឯងយើងស្ដាប់បានហើយពីអហោសិកម្មហ្នឹងហ្នឹងឯងហ្នឹងគឺជាច្បាប់របស់កម្មទាំងក្នុងវត្តសង្សារហ្នឹងវាមានច្បាប់ធម្មជាតិចឹងសពគ្រប់ទាំងអស់ហ្នឹងឯងមាន បរមត្តធัวដែលកើតឡើងនឹងមានកិច្ចមាននទីព្រឹត្តទៅសពគ្រប់ប៉ុណ្ណាកាលណាបើពុទ្ធបរិស័ទយើងទទួលឱវាទពីព្រះអង្គស្ដាប់រឿយរឿយឲ្យយល់អញ្ចឹងទៅចម្រើនសតិចម្រើនសតិរលឹកដឹងទៅលើសភាវៈធัวតាមសេចក្តីពិតនឹងសត្វតែមានកិច្ចមាននទី នឹងឯងជារូបធัวជានាមធัวអញ្ចឹងទៅគឺអត់មានកិច្ចនទីរបស់មនុស្សសត្វបុគ្គលអីណាទេសត្វតែកិច្ចនទីរបស់បរមត្តទាំងអស់មួយលក្ខណៈមួយលក្ខណៈចឹងទៅចឹងគណាដល់ទៅពេលបញ្ញានឹងចម្រើនឡើង ចម្រើនឡើង ទៅបកុលកិច្ចបកុលនទីនឹងគឺនៅលើសភាវៈនឹងឯងហើយបានឃើញវត្តដាក់នៅប្រព្រឹត្តទៅនឹង ដូចជារឿងច្បាប់កម្មផលអីអីចឹងកម្មនិយមទំនៀមរបស់កម្មយើងឯណាដែលនឹងទៅបង្កើតកម្មជារូបដោយប្រសាទរូបជីវិតរូបភាវរូបស្រីប្រុសអីហ្នឹងហតិយវត្ថុជាទីអាស្រ័យនៃមโนធាតមโนវិញ្ញាណធាតអីហ្នឹងយើងចេះធ្វើអីណាណាក្នុងពិភពលោកហ្នឹងអ្នកប្រាជ្ញណាចេះធ្វើភ្នែកជាទីអាស្រ័យនៃចក្ខុវិញ្ញាណនោះ នឹងឯងមកធ្វើតិចជាទីអាស្រ័យនៃសោតវិញ្ញាណនោះអត់ទេអានេះកម្មសាងមកទាំងអស់ទាំងនឹងឯងគ្រប់អង្គគ្រប់គ្នានឹងទោះជាមហាសិទ្ធិមហាអ្នកមានណាក៏ដោយតែកាលណាខូចភ្នែកចក្ខុប្រសាទនឹងហើយក៏មិនអាចមានលុយរាប់ពាន់លានដុល្លារអីនឹងទៅ ឲ្យគ្រូពេទ្យណាអ្នកពូកែណាមកបង្កើតភ្នែកឲ្យបានដែរហ្នឹងឯងធ្វើអត់បានទេពីព្រោះអាហ្នឹងវាកម្មច្ចរូបសត្វណាដោយជីវិតរូបអីចឹងអាហ្នឹងកម្មច្ចរូបសត្វគុណចាស់មើលមានអ្នកណា ទៅធ្វើជីវិតរូបបានគ្រូពេទ្យប្រកែយ៉ាងណាក៏ដោយបានតែផ្សំសំសំទៅជាសិនចឹងទៅ มันអាចធ្វើជីវិតទៅរូប នឹងដូចថាអ្នកនឹងស្លាប់ហើយធ្វើជីវិតទៅរូប ដាក់ឲ្យរស់បន្តទៅទៀតអត់អត់មានទេនឹងឯងទីព្រោះកម្មជ្ជរូបនឹងខ្ញុំណាគ្រាន់តែលើកថាក្នុង ដំណើរជីវិតវត្តសង្សារនឹងកាលណាបើ ពុទ្ធបរិស័ទយើងស្ដាប់ដោយល្អហើយ មានសតិរលឹកសិក្សាទៅឃើញសត្វតែកិច្ចសត្វតែនទីរបស់បរមត្តធัวឃើញដល់និយមធัวទំនៀមនិយមហ្នឹងទំនៀមទាំងទីជានិយមអញ្ចឹងទំនៀមរបស់ពូជអញ្ចឹងទៅធម្មជាតិអញ្ចឹងមើលមើលពូជអីដាំទៅដាំអីសិតតែស្រ័យពូជនឹងឯងទាំង នឹងឯងធម្មជាតិវាមានមកអញ្ចឹងហ៎ឧតុនិយមទំនៀមនៃរដូវអញ្ចឹងទៅនឹងឯងវាមានអញ្ចឹងទេធំហាអំណាចអីក៏ដោយត្រូវមានចលជុះក៏គ្រោះថ្នាក់បាក់ដើមឈើបាក់ផ្ទះសម្បែងតាមនឹងអញ្ចឹងទៅមាន ភ្លៀងលិចចូលជន់អីក៏លិចទៅត្រូវរាំងរាំងទៅ នឹងឯងគឺវាជានិយមធัวរបស់ឧតតនឹងឯងគឺណាហើយមាន កម្មនិយមទំនៀមរបស់ កម្មចិត្តនិយមទំនៀមរបស់ចិត្តយើងសំបននឹងឯងគឺយើងមិន ស្និទ្ធស្នាលអីជាមួយ នឹងចិត្តដែលជាតួសន្សំបននឹងទេណា ណាពីព្រោះការសន្សំបន់ដោយចិត្តហើយប៉ុន្តែធម្មជាតិចិត្តនឹងមិនមែនខ្លួនយើងទេគេណាបើជាខ្លួនយើងចាំបាច់សន្សំបាបធ្វើអីអនុស័យកិលេសអាសវៈកិលេសអីអីទាំងអស់ហ្នឹងនឹងឯងគឺធម្មជាតិចិត្តវាសន្សំអញ្ចឹងឲ្យតែអ្វីអ្វីកើតឡើងក្នុងជាវនៈវិថី ណាជីវ័នណាឲ្យតែកើតឡើងកុសលអកុសល ហើយនឹងការសន្សំឧបនិស្ស័យអធិស្រ័យអីអីយ៉ាងម៉េចគឺចិត្តនឹងបានសន្សំមកទាំងអស់នឹងឯងចឹងយើងគ្រាន់តែដូចថាខ្ចីចិត្តចឹងនឹងឯងយើងខ្ចីសាឡានធ្វើបន់សិនទៅតែមិនមែនផ្ទះយើងណានឹងឯងចិត្តនឹងចឹងយើងគ្រាន់តែខ្ចី សំប៉ុនសិនតែប៉ុណ្្នឹងទៅទេនឹងឯងដល់ទៅពេលប៉ុននឹងសពគ្រប់បានទៅជាព្រំវិញ្ញាណយើងលះបង់លោកនេះ ទៅកាន់ព្រះនិព្វានហ្នឹងឯងអត់មានយកចិត្តអីទៅជាមួយទេចិត្តនឹងគ្រាន់តែ ជាធម្មជាតិសន្សំប៉ុនហើយក៏សំបាបសំ អកុសលអីអីឲ្យមានអកុសលវិបាក អីអីហ្នឹងបើចិត្តមិនសមបាបមកទេធ្វើម៉េចមានអកុសលវិបាកកើតឡើង បាបពីជាតិមុនមុនអីអីចឹងមកចិត្តនឹងសមមកបានទាំងអស់ទេបាបពីជាតិមុនហ្នឹងក៏ដោយសមគឺតេតួងទៅនឹង ចិត្តដែលរលត់ទៅនឹងជាអនន្តរបច្ច័យមកដល់ចិត្តក្រោយទៀតកើតឡើងបើអត់ជាបច្ច័យទេ ចិត្តដែលរលត់ទៅធ្វើម៉េចចិត្តក្រោយទៀតកើតបានជាអនន្តរោបនិស្សយបច្ច័យមិនមែនគ្រាន់តែបង្កើតចិត្តថ្មីស្អាតអីទេ បង្កើតចិត្តឲ្យបញ្ជូនអ្វីអ្វីដែលសន្សំមកចិត្តក្រោយនឹងទាំងអស់នឹងឯងហ្នឹងគឺណដ្ឋិបច្ច័យចិត្តហ្នឹងវារលត់ទៅវាអត់មានមែនប៉ុន្តែវាជាបច្ច័យ នឹងឯងចិត្តនឹងដែលវាមិនមាននឹងមិនមែនមិនធ្លាប់មានទេបានព្រះអង្គបន្ថែមវិកតបច្ច័យមួយទៀតបានដេកថា វាធ្លាប់មានតែវាប្រះទៅវិកតៈហ្នឹងនឹងឯងចឹងទៅវាជាបច្ច័យឲ្យចិត្តមួយទៀតកើតបន្តចឹងទៅវាបញ្ជូនមកអញ្ចឹងហ្នឹងឯងជាបកតោបនិសយបច្ច័យ នឹងឯងគឺថាអ្វីអ្វីដែលធ្លាប់សន្សំទាំងប្រមាណហ្នឹងគឺថាចេះតែបញ្ជូនបន្តមករហូតដល់ព្រះអង្គបានត្រាស់ជាពុទ្ធព្រះបច្ចេកពុទ្ធអគ្គសាវកស្ដាំមែនអញ្ចឹងទៅតាមដែលព្រះពុទ្ធអង្គជាកមកអញ្ចឹងទៅអគ្គសាវកឆ្វេងមែនអញ្ចឹងទៅតាមការដែលសន្សំមកអញ្ចឹងណាឯកតតិកៈដោយព្រះអនន្តអីចឹងទៅតាមការសន្សំមកហ្នឹង ហ្នឹងឯងហ្នឹងគឺចិត្តនិយមយើងរស់នៅសប្ងៃដែលថាយើងយើងហ្នឹងក្រណិសន្មត់ទៅលើវត្តដាក់ហ្នឹងនឹងឯងឲ្យមានស្អីជាទូខ្លួនយើង ដើម្បីឲ្យស្រឡាញ់ឲ្យប្រកម្មឲ្យចាប់ចម្ពាក់ហួងហែងជួសប្រកែកតោះតេងអីជាមួយនរណា ថាខ្លួនឯងនឹងខ្លាំងប្រកែកក្រាន់បើអីអត់ទេអត់សោះ កណាហ្នឹងឯងគឺយើងក្រំតែថាខ្ចីប្រើប្រាស់ដើម្បីនឹងសន្សំប៉ុនដើម្បីសាងក្បូនសំបីតែប៉ុនដែលដើម្បីសាងក្បូននេះក៏មិន ដើម្បីយកចូលទៅព្រះនិព្វានអីដែរទេគ្រាន់តែថាជាគ្រឿងចម្លងពីត្រើយអាយទៅត្រើយនាយតែប៉ុណ្ណឹងតែប៉ុណ្ណឹងទេតែត្រូវទុកចោលនៅ នឹងមាត់ច្រាំងនឹងហើយមិនរែកពុនលីសែងអីចូលទៅនិទានទេព្រោះអរិយមគ្គហ្នឹងក៏ជាសង្កតធัวមានបច្ច័យតតែងចឹងព្រះនិព្វាន គឺអសង្កតៈអត់មានបច្ច័យតតែងទេអសង្កតៈធัวអសង្កតៈធាតចឹងទៅចឹងណាធាតតោនោះត្រួតត្រងនៅលក្ខណៈ ណាដែលជាអសង្កតៈហ្នឹងអត់មានបច្ច័យតតែងហ្នឹងលក្ខណៈស្ងប់ហ្នឹងទៅណាដែលជាការអស់ទៅនៃវត្តដាក់ហ្នឹងជាការដែលមិនកើតឡើង នៅ កម្មភពនិង ឧបបត្តិភពហ្នឹងដោយអំណាចគុណនៃសោតាបត្តមៈសកតិគេមិមៈអនាគេមិមៈអរហត្តមៈហ្នឹងដែលធ្វើឲ្យអស់កម្មហ្នឹងការដែលអស់កម្មហ្នឹង គឺកម្មមិនកើតឡើងហ្នឹង ទាំងកម្មភពទាំងឧបបត្តិភពហ្នឹងដែលរលត់ហ្នឹងនឹងគឺព្រះនិព្វានទាំងភវៈនិរោធោនិព្វាននន្តិហ្នឹងឯងនេះរៀបរាប់អំពីធម្មជាតិបន្តិចក៏ប៉ុណ្ណឹងដើម្បីបងប្អូនកូនចៅបានជ្រាបចំពោះអ្វីៗដែលយើងមិនអាចនឹងទៀមទាបានមិនអាចនឹងបង្កប់វិជាបានទេប៉ុន្តែ យើងសិក្សាធម៌របស់ព្រះអង្គមកយើងយល់ហេតុផលអញ្ចឹងទៅយើងអប់រំហេតុអញ្ចឹងបានថាមង្គលនឹងយើងសូមពីខ្លួនឯងនឹងឯងសូមពីខ្លួនឯងយើងក៏ពឹងនៅលើបនដែលបននឹងបានរៀបចំឲ្យយើងកើតមកជាមនុស្សនេះដែលថាយើងនឹងសន្មត់អត្តភាពយើងគ្រប់ព្រះអង្គគ្រប់គ្នានឹងប៉ុន្តែយើងត្រូវចាំថាគ្រាន់តែខ្ចីប្រើប្រាស់ទេ ពឹងពាក់ប្រើប្រាស់តែប៉ុណ្ណឹងនឹងឯងគឺមិនអាចយកធ្វើជាខ្លួនយកយើងអីជាប់ឡប់មកមួនអីទៅទេអប់រំរឿយរឿយអញ្ចឹងចឹងបញ្ញាចម្រើនឡើងឃើញអញ្ចឹងនឹងឯងអត់មាន ប្រកាយប្រកម្មអីក្នុងអត្តភាពនឹងជាខ្លួនយើង ដើម្បីនឹងថាឲ្យយើងនឹងប្រសើរក្រន់បើអីអីចឹងទៅ អត់លៀបទេរត់ទៅលៀបអត់យោះទេរត់ទៅយោះយកមកឲ្យអ្នកណាហ្នឹងឯងត្រូវសិក្សាអ្វីអ្វីជាសេចក្តីពិតឲ្យបាននៅបញ្ញាសម្បត្តិនឹងឯងចាដែលនាំមកនៅសេចក្តីសុខស្ងប់ក្នុងចិត្តនឹងឯងគេនិន្ទាស្ដីថាទេរត់តែសរសើរអីចឹងយកមកឲ្យអ្នកណានឹងឯងមិនក៏មិនសិក្សា ណាអ្វីអ្វីដែលដឹកនៅ អារម្មណ៍ក្នុងលោកហ្នឹង គឺជាវិញ្ញាណដែលវិជាអ្នកអ្នកលក្ខណังវិញ្ញាណហ្នឹងគឺមាន ការដឹងច្បាស់នៅ អារម្មណ៍ហ្នឹងជាលក្ខណៈក្រំតែវិញ្ញាណទេដែលដឹងនៅអារម្មណ៍ក្នុងលោកហ្នឹងហើយមានទុកទៅទីរត់ទៅសុខនៅក្នុងភពហ្នឹងមានកាមសុខអីជាដើមហ្នឹង ចឹងតើមានខ្លួនយើង ជាអ្នកសោយសុខពិតដែរទេនឹងឯងចឹងគឺយើងក៏បីសិក្សាទាំងក្នុងការដែលយើងកើតមកមួយជាតិមួយជាតិហ្នឹងមុខទៅចោលទៅវិញទេទាំងអស់នឹងឯងចឹងបានយើងត្រូវមានសិលជា ជាទូកមានទៀនជាស្បៀងមាន ភាវនាជាត្រីវិស័យនឹងអល់បង្ហាញទិសកុំឲ្យវង្វេងទិសនឹងឯងក្នុងមហាសមុទ្រវត្តសង្សារនេះប៉ុណ្ណឹងទេចឹងបរមសុខអត់មាន រូបវេទនាសញ្ញាសង្ខារវិញ្ញាណនេះទេណាអត់មានស្រីប្រុសយើងនេះកម្ពស់ប្រមាណធាត់ ឬស្គមសឬខ្មៅអីហ្នឹងគឺអត់មានទេ អាហ្នឹងគ្រាន់តែជាឧបករណ៍សម្រាប់យើងប្រើប្រាស់សាងក្បូនចឹងទៅនឹងឯងនឹងឯងដូចយើងខ្ចីបិទប្រថៅគេ សាងក្បូនឬក៏ធ្វើ កូនទូកអីឆ្លងទៅកម្មត្រៃនេះព្រោះត្រៃអាយហ្នឹងគឺមានរោគត្រៃអាយមានចោលខ្មាំងសត្វសាហាវមាន ទុកមានទោសអន្តរាយអត់ចំណីអត់អាហារអីអីចឹងទៅត្រៃនាយហ្នឹងគឺថាបារម្ភសុខសានទៅតែម្ដងចឹងគឺយើងជ័យកបិតបតៅគេមកធ្វើទូកធ្វើក្បូនហ្នឹង ធ្វើរួចហើយយើងសងទៅគេវិញចឹងអត្តភាពយើងនេះអញ្ចឹងចឹងយើងខ្ចីខ្ចីគេដូចជាបាត់ប្រថៅអញ្ចឹងតែប៉ុណ្្នឹងទេសាងក្បូនទេនសិលភាវនាហ្នឹងណានឹងឯងអប់រំបានអរិយមគ្គប្រកបដោយអង្គ8ប្រការជាលោកតរៈទៅអានឹងយើងបានទៅត្រើយនេះអត់មានចាំបាច់ ប្រកាយប្រកាន់ហួងហែងអត្តភាពគ្រប់តែអត្តភាពនឹងទៅទេអត្តភាពណា ជាខ្លួនយើងពិតប្រកបនោះ ចោលទៅ គ្រប់ទៅជាតិអស់ហើយនឹងនឹងឯងគ្រប់ជាតិគ្រប់កំណើតកើតមកក្រំតែមួយកាប់ប៉ុណ្ណឹងព្រះអង្គសម្ដែងថាប្រម៉ែប្រមូលឆ្អឹងយើងកើតជាកើតហៀងគង្គក់ចង្ចក់តែគោកបីមនុស្ស អីទាំងអស់ហ្នឹង គឺធំជាងភ្នំវេបុលនៅហាងជើងក្រុងរាជគ្រឹះហ្នឹងឯងគួរទៅច្រើន ជាងនឹងទៀតមើលមើលយើងគិត ថាកំណើតណាជាខ្លួនយើងដែលយើងខំប្រកាន់ក្នុងអត្តភាពនីមួយនីមួយហ្នឹងគឺខាតបង់ពេលវេលាដែលប្រព្រឹត្តព្រះមច្ចរិយធម៌ពេលវេលា ដែលអប់រំទូលមានចិត្ត នឹងឯងចឹងរវល់តែប្រកែប្រកាន់ហួងហែងខ្លួនឯងនឹងដល់ចោលទៅគ្រប់ទៅជាតិជាតិនេះយើងប្រកម្មប៉ុណ្ណាប៉ុណ្ណឹងប្រកម្មជាងនឹងក៏នៅតែចោលដែរយើងអាចនឹងប្រកម្មដោយភាពខ្លាំងពូកែអីទៅបានទេគណៈនឹងឯងចឹងគឺពុទ្ធបរិស័ទបងប្អូនកូនចៅត្រូវ សូមមង្គលនឹងពីខ្លួនឯងចាប៉ុណ្ណាដោយ សកម្មភាពដែលយើងត្រូវធ្វើហ្នឹងឯងល្អណាស់យើងមិនអាចថាបានអ្វីអ្វីល្អពេញចិត្តពេញថ្លើមសពគ្រប់ចប់ចង់ចប់ដើមទៅក៏ពិតមែនតែមានភរិយា ស្វាមីអីបាន បន្តិចទៅនឹងឯងខ្លះ មួយជាតិហ្នឹងមានស្វាមីបានកន្លះឆ្នាំមានកូនមួយចឹងទៅហើយស្វាមីក៏ចែកឋានទៅក៏នៅជាមួយកូនមួយនឹងចឹងទៅនឹងឯងមួយជាតិនឹងចឹងទៅក៏ក៏មាននឹងឯងมันអាចថាបានអ្វីឲ្យជាទី ពេញបតីឲ្យជាទីកប់ចិត្តវែងឆ្ងាយទៅទេហ្នឹងឯងកូនចៅលៀបយោះអីហ្នឹងប៉ុន្តែដល់ទៅពុទ្ធបរិស័ទយើងបានមកណាជួបនឹងពុទ្ធសាសនាព្រះអង្គទ្រង់ណែនាំទៅក៏ឧបនិស្ស័យមានទួលយកអវាទព្រះអង្គរឿយរឿយទៅ សតិសម្បជញ្ញៈហ្នឹងចម្រើនឡើងទៅក៏បានជួបនឹងគុណធម៌គឺសេចក្តីល្អពិតប្រាកដជានាមធម៌ហើយជាទីពឹងយ៉ាងមាំក្នុងជីវិតមែនមុនដំបូងយើងស្មានតែអ្វីអ្វីខាងក្រៅហ្នឹងបាន ជាទីពឹងឲ្យយើងនឹងឯងចឹងតែប៉ុន្តែដល់តែយើង បានយល់ជីវិតវត្តសង្សារទៅ គឺអ្វីដែលជាទីពឹងវែងឆ្ងាយតាំងនៅរហូតអស់កັບ ហ្នឹងឯងជូនដំណើរយើងបានដល់អរិយមគ្គដល់ថ្នាក់អរហត្តមគ្គបានបញ្ចប់កិច្ចបញ្ចប់បេសកកម្មនៃមហាកុសលហ្នឹងចឹងគឺយើងបានរកឃើញ ទី ពឹងដ៏ប្រសើរនឹងឯងចឹងនេះឯងដែលជាមង្គលដ៏ឧត្តមទាំងមង្គលជីវិតនឹងឯងហើយធ្វើឲ្យពុទ្ធបរិស័ទនឹងឯង មានការយល់ដឹងអ្វីអ្វីជំវិញជីវិតនឹងឯងមានការប្រែប្រួលទៅអស់ទៅសូន្យទៅនឹងដោយចិត្តស្ងប់ដោយបហប្រតិស្ងប់ពីព្រោះម្យ៉ាងគឺថា យើងមានទីពឹង ដែលជាមង្គលជីវិតរបស់យើង ម្យ៉ាងទៀតគឺថាមង្គលនៃជីវិតនឹងមាន ការសិក្សាមានបញ្ញា បានយល់ដឹងអ្វីៗជាធម្មតានៃជីវិតនឹងឯងចឹងតែងតែអស់ទៅសូន្យទៅចឹងនឹងឯងជាមង្គលសេរីសុស្ដីមិនធ្វើឲ្យតែហេតុតែហប់ស្ទុះស្ទាដណ្ដើមអំពីសេចក្តីវិន័យនិងដណ្ដើមអំពីជារៀបជាធិដណ្ដើមពីមច្ចុនិងអីអីចឹងទៅទេដណ្ដើមមិនឈ្នះ ចំណាជាមួយគ្នានឹងសេចក្តីវិន័យដណ្ដើមយ៉ាងម៉េចឈ្នះ ជាមួយនឹងជារៀបជាធិជាមួយនឹងការព្រាត់ប្រាស ជាមួយនឹងសេចក្តីស្លាប់នឹងទៅដណ្ដើមមិនម៉េចឈ្នះណាមានតែស្រែកទៅហោយំសោកសៅតែប៉ុណ្ណឹងដល់ទៅពុទ្ធបរិស័ទបានដឹងអញ្ចឹងទៅទីពឹងដែលជាមង្គលជីវិតសន្សំក្នុងចិត្តសន្តាន មាន បានបាត់ទៅណា បាត់បាត់ទាំងចិត្តទាំងបរិនិព្វានទៅបានអស់នឹងឯងបើថា នៅក្នុងភពវត្តសង្សារទេ នៅមានចិត្តរាបណា គឺថាមង្គលនៃជីវិតនឹងបានសន្សំជាមួយគ្នានឹងចិត្តនឹងជាទីពឹងអញ្ចឹងដូច្នេះគឺថាយើងមិនប្រឹងទៀមទាអ្វីអ្វីពីខាងក្រៅនឹងទេនឹងឯងទោះជាមានតិចតួចអីនឹងយ៉ាងណាក៏រស់នៅបានជាសព អានេះដែលជាមង្គលសរីសួស្តីក្នុងជីវិតនឹងឯងមើលទៅហាក់ដូចជាច្រើនណាស់ផងពីព្រោះជីវិតដល់ទៅវាប្រកបឡើង ជាអារម្មណ៍របស់មរណសតិទៅវាពិនិត្យមើលជីវិតដែលនៅរស់ហើយនឹងរបស់ដែលមានហ្នឹងប្រើវាមិនអស់ណាហ្នឹងឯងវាមុខតែស្លាប់ ណាចោលអ្វីអ្វីទាំងអស់ហ្នឹងទៅទៀតអាហ្នឹងសំបីតែមានតិចផងហ្នឹងនឹងឯងវាដូចជាច្រើនណាស់ដែលអាចលេងលោកនឹងឯងដើម្បីនឹងថាជូននៅនេះជូននៅនោះអីអីចឹងទៅសំគួរដល់ការប្រើប្រាស់ឲ្យជាប្រយោជន៍នឹងឯងចាំហើយមានចំណូលអីថាវិការ មុខបរោទទួលទានអីហ្នឹងយ៉ាងណាក៏ទំនុកម្រងមេដាបៃតាទៅហើយទំនុកម្រងនៅក្នុងប្រទេសជាតិប្រសាសនាហ្នឹងទៅជាប្រយោជន៍ទូទៅឧទាហរណ៍ថាត្រូវធ្វើផ្លូវត្រូវធ្វើស្ពានត្រូវធ្វើសាលាអីចឹងហ្នឹងឯងហើយ ជាពិសេសគឺទំនុកបំរុងព្រះពុទ្ធសាសនាដើម្បីបានប្រសង់គង់នៅថែរសាបត្រៃបីដកពុទ្ធវចនៈជាមរតកតទៅដល់កូនដល់ចៅណានឹងឯងចឹងនឹងគឺជាទឹកចិត្តដ៏ពិសេសណាស់ដែលបានឃើញ ប្រយោជន៍សម្រាប់កូនចៅតទៅនឹងឲ្យបានអវាទធัวកណាកូនចៅនឹងបានសិក្សាពធัวទៅកុំឲ្យចម្រើនទៅដោយបាបធัวពេលធัวនិងការសវឹងក្នុង ជីវិតអីអីទាំងអស់ហ្នឹងដោយសារពធัวនឹងឯងដែលបដិបត្តិទៅជាឱសថបន្សាបសេចក្តីសវឹងក្នុងជីវិត សេចក្តីស្រវឹងក្នុងលៀបសការៈអីអីហ្នឹងមានបំណង ដើម្បីជួយកូនចៅអញ្ចឹងចឹងសម្បត្តិពធัวកាត់ថ្លៃមិនបានចឹងគាត់ណារឿងបងប្អូនកូនចៅយកចិត្តទុកដាក់ជាមួយនឹងការសង្គ្រោះទៅដោយទ្រព្យសម្បត្តិមាសប្រាក់លុយកាក់អីហ្នឹងហើយប៉ុន្តែ ដូចក្នុងការសង្គ្រោះដែលព្រះអង្គទ្រង់សម្ដែងមានចាគៈបយៈវាចាអដ្ឋចរិយា សមាណតតាហ្នឹងឯងដូចចាគៈនេះទៀននេះហ្នឹងមិនមែនមាន តែអមិសទៀនទេទេប៉ុណ្ណា គឺមានធម្មទៀនផងបយៈវាចានឹងក៏ដូចគ្នាអដ្ឋចរិយាសមាណតតាក្នុងការសង្គ្រោះហ្នឹងណា ផ្លូវលោកផ្លូវធัวអីហ្នឹងប្រព្រឹត្តទៅជាមួយគ្នានឹងឯងអញ្ចឹងសូមបងប្អូនកូនចៅសម្លឹងមើលថា ការដែលជួយការដែលសង្គ្រោះ កូនចៅមនុស្សម្នាអីហ្នឹងគឺត្រូវមានទាំងជីវិតរស់នៅដោយសារបច្ច័យ4ហ្នឹងហើយហើយក៏រស់នៅត្រូវតែមានអវាទធัว នឹងឯងអញ្ចឹងគឺទៅតាមសមត្ថភាពអ្នកដែលអាចជួយទៅតាមថាវិការអីអីដើម្បីសង្គ្រោះដើម្បីឲ្យរស់ក៏អ្នកមានក្នុងលោកនឹងនឹងជាមហាសិទ្ធិជាសិទ្ធិនឹងជាអ្នកមានអីអីចឹងអាចមានចំណូលច្រើនច្រើនអីចឹងទៅក៏ជួយ ទៅតាមនឹងចឹងទៅទាំងប៉ុណ្ណា ហើយមិនមែនគ្រាន់តែរស់បានឯណាទៀតបើរស់នៅអត់មានធัวពេលលាបោតឡែបៀតបៀនដល់មេត្តាបិតាបៀតបៀនដល់សង្គមជាតិសាសនាអីចឹងតើរស់នៅនឹងមានកប់ប្រសើរអីចឹងគឺថាត្រូវមានការសង្គ្រោះតាមផ្លូវពធទៀតចឹងដោយផ្នែកដែល ពុទ្ធបរិស័ទយើងមាន សមត្ថភាព ដើម្បីនឹងថា ទំនុកបំរុងប្រសង់ត្រួតត្រងពុទ្ធវចនៈបត្រៃបីដកព្រះអត្តកថាតទៅចឹងទៅនឹងគឺថាធ្វើអីធ្វើទៅមិនបានគ្រប់មុខទេ តែយើង ត្រូវចេះឲ្យកម្លាំងចិត្តគ្នានឹងឯងគឺអ្នកណាជួយអីបានជួយនឹងទៅអ្នកណាជួយអីបានជួយនឹងទៅ តាមសមត្ថភាពណា មិនអាចថាតម្រូវតាមចិត្តដែលយើងចង់ឲ្យអ្នកនេះ ជួយនេះឲ្យអ្នកនោះជួយនោះអីទៅបាន ទេមើលទៅតាមលទ្ធភាពនឹងឯងចឹងទៅ យើងឲ្យកម្លាំងចិត្តដល់គ្នានឹងគ្នាទៅធ្វើឲ្យ មានការព្រមព្រៀងគ្នាហើយមនុស្សយើង ដល់តែព្រមព្រៀងគ្នាទៅនិយាយគ្នាអីទៅក៏វាស្រួលទៅតាមនឹង ហើយបើមិនព្រមព្រៀង គ្នាទេ គ្នាយើង គ្នាគេអីអញ្ចឹងនិយាយទៅចេះតែប៉ះគ្នាណានឹងឯងមិនបាននិយាយឲ្យបាន ត្រឹមត្រូវទៅវាលំអៀងដោយការស្រឡាញ់ដោយការស្អប់នឹងឯងក្នុង ពាក្យសម្ដីដែលនិយាយទៅនឹងវ័យវ័យដែលជាទោសកំហុស អ្នកដតីអីអីចឹងក៏ចិត្តទៅលើកនិយាយទៅអ្វីដែលល្អហើបត់មិនរួចនិយាយមិនចាញ់ចឹងទៅអានឹងវាជារឿងអកតៈរបស់មនុស្សយើងហើយអ្នកដតីក៏គេចេះនិយាយចឹងដែរនឹងឯងចឹងបើកើតទៅជារឿងថ្នាំងថ្នាក់ទៅវារឹតតែធ្ងន់ធ្ងរទៅនឹងឯងទៅជាឆ្លោះប្រកែកតោះតែងជាបាបបៀតបៀនគ្នាទៅទៅជាចិត្តសាហាវសាហាវទៅកណាកើតមកជាមនុស្ស អត្តភាពជាមនុស្សប៉ុន្តែចិត្តសាហាវសាហាវចឹងទៅអាហ្នឹងគឺមកអំពីយើងខ្វះការឲ្យកម្លាំងចិត្តគ្នាចឹងទៅយើងមើលសមត្ថភាពអ្នកដែលជួយ ក្នុង សង្គមជាតិសាសនានឹងជួយអីបាន ជួយអីបាននឹងឯងយើងរៀនមើលឲ្យឃើញសេចក្តីល្អរបស់អ្នកដតីនឹងឯងទោះជាតិចតួច វ័យវ័យម្ដេចម្ដា យើងរៀនមើលឲ្យឃើញចឹងទៅក៏ណាម្យ៉ាង យើងបានឲ្យសេចក្តីសំខាន់ដល់អ្នកដតីផងនឹងឯងអានឹងគឺកលឹះសំខាន់ណាទៀតយើងចេះឲ្យសេចក្តីសំខាន់ដល់អ្នកដតីណាជាការជួយឲ្យអ្នកដតីមានកម្លាំងចិត្តក្នុងការធ្វើអ្វីដែលល្អល្អនឹងតតទៅទៀតនឹងឯង រឿងតោកំហុសអីយើងអាចលើកជាទូទៅបានអញ្ចឹងទៅនឹងឯងហើយគាត់ស្ដាប់ទៅគាត់យល់ហ្នឹងឯងដល់គាត់យល់អញ្ចឹងទៅឯចំណែកសេចក្តីល្អយើងអាចសរសើរចំចំបាននឹងឯងព្រោះមនុស្សយើងចូលចិត្តសេចក្តីល្អល្អពិតប្រកបមិនមែនសរសើរបញ្ចោអីរឿងអីទេគេថាក្តីល្អមែនសរសើរមែន ធ្វើឲ្យមនុស្សមានកម្លាំងចិត្តនឹងធ្វើល្អចឹងតទៅទៀតមែនទៅណាដែរហើយដល់ទៅចេះធ្វើល្អទៅអ្វីដែលគេមិនបានសរសើរហើយនឹងខ្លួនឯងនឹងក៏បានដឹងខ្លះអ្នករតីនឹងក៏បានសម្ដែងជាទូទៅខ្លះដឹងថា វាជាសភាវៈអាក្រក់សៅម៉ងស្មោកគ្រោកហើយក៏ព្យាយាមលះបង់ទៅនឹងឯងអញ្ចឹងជាជំនួយក្រៃលែងណាស់ដែលយើងចេះ ឲ្យកម្លាំងចិត្តអ្នកដតីក្នុង ការប្រព្រឹត្តអ្វីៗដែលជាសេចក្តីល្អហ្នឹងនឹងឯងហើយនោះយើងយើងមើលមើលដែលមានពិតនៅក្នុងโลกហ្នឹងហើយណាដែលមានពិតហើយហ្នឹងគឺថាយើងមិនមិនចេះមើលឃើញសេចក្តីល្អ របស់អ្នករតីហ្នឹងចឹងប៉ុណ្ណាសំបីតអ្នករតីដែលដែលជាមនុស្សល្អច្រើនហើយហ្នឹងតែដល់ទៅវាអត់ត្រូវរឿងអត់ត្រូវជាស្រ័យចឹងទៅក៏ទៅជាមើលទៅឃើញជាទោសជាកំហុសនឹងឯងហើយ មានការលើកឡើងនៅទោសនោះឯងដោយ មិនបានសិក្សាឲ្យច្បាស់លាស់ប៉ុណ្ណាអត់បានសិក្សាអំពី បុគ្គលនឹងឲ្យឲ្យច្បាស់លាស់ផងគិតណាក្រំតែឃើញតាមរយៈដោយថារូបភាពខាងក្រៅខាងក្រៅអីចឹងទៅក៏កើតទៅជាការវាយប្រហារដោយពាក្យសម្ដីអីផ្សេងផ្សេង បានន័យថាវាអត់ស៊ីជម្រៅ គឺណាអត់ចាក់ធ្លុះទៅនៅក្នុងបុគ្គលនឹងតើជាបុគ្គលយ៉ាងណានឹងឯងទៅនឹងឯងគឺអត់បានសិក្សាអំពីបុគ្គលនឹងហើយបានគ្រប់ជ្រុងគ្រប់ជ្រោយមុននឹងលើកឡើងវិនិច្ឆ័យទៅលើបុគ្គលនឹងថាយ៉ាងម៉េចយ៉ាងម៉េចនោះនឹងឯងទៅអានឹងគឺវាជារឿងដែលមិនល្អបង្ក ការបែកបាក់បង្កការឆ្លោះប្រកែកតោះតេងគ្នានឹងអញ្ចឹងចឹងគណាយ៉ាងគឺយើងត្រូវរៀនមើលសេចក្តីល្អសូម្បីតែបុគ្គលនឹងដែលក្នុងលោកនឹងក៏គេដឹងច្រើនគ្នាហើយថាជាមនុស្សអាក្រក់ ជាមនុស្សមិនល្អនឹងឯងប៉ុន្តែយើងសិក្សាមើលឲ្យបានល្អសិក្សាមើលទៀបស្ទង់មើលពិចារណាមើលណាហ្នឹងឯងតែអត់ទោសទេអឺ ហ្នឹងណាអញ្ចឹងស្រ័យគុណចាស់អ្នកញោមចា៎យើងយើងសិក្សាមើលយើងពិចារណាមើលណា ចា៎ក៏នៅក្នុងមង្គលដែលចាប់ផ្ដើមសម្ដែងដោយ ព្រះសម្មាសម្ពុទ្ធនឹងដែលព្រះអង្គត្រាស់ថាសេវនាចពាលានាងបណ្ឌិតានញ្ញសេវនាពោជាចពោជនីយានាងអេតាមੰងរមុតតមੰងណា នឹងឯកិយាមិនសែបគប់នៅបុគ្គលពាហើយនឹងកិយាសែបគប់នៅបណ្ឌិតហើយនឹងកិយាបូជាដល់បុគ្គលដែលគូបូជាណែធ្វើម៉េចដែលយើងអាចស្គាល់ថាជាពេលជាបណ្ឌិតអីអីនឹងច្បាស់លាស់ណាហ្នឹងឯង អានឹងទៅដល់តែមានការសិក្សាទៅនឹងឯងចឹងប៉ុណ្ណាសិក្សាអញ្ចឹងបើយើង សិក្សាសង្កេតពិនិត្យទៅដោយការមិនលំអៀងហើយនឹងដោយភាពល្អិតល្អន់ទៅ តាមផ្លូវកាយផ្លូវវាចាផ្លូវចិត្តទៀតនឹងឯងយើងអាចឃើញសេចក្តីល្អរបស់អ្នកដតីមាន ខ្លះបានអាហ្នឹងហ្នឹងព្រះសារីបុត្រណា ព្រះអង្គបង្រៀននៅ ក្នុងអង្គត្រនិកាយបញ្ញកនិបាតកណាទុតិយអខេតវិនិយសោតគឺសំដែងអំពីការកំចាត់បងនៅ អាខេតជាបាតក្នុងចិត្តសន្តានរបស់យើងណាអាខេតវិនិយប្រែតែកំចាត់បងអាខេត កំចាត់បងនៅតោសៈបដិខៈថ្នាំងថ្នាក់ កោធៈឧបនាហៈហ្នឹងណាដីក្រោតការចងគំនុំហ្នឹងណាគឺយើងរៀនសង្កេតពិនិត្យឲ្យឃើញសេចក្តីល្អរបស់អ្នកដតីហ្នឹងឯងដូចថាភិក្ខុដែលប្រើប្រាស់ នៅចៃវរបាំងស្គលចឹងលោកមុនទៅបាន ទេយកសម្ពុតមកកន្លែងណាដែលវាប្រើការមិនកើតហែកចេញទៅទុកកន្លែងណាដែលប្រើបានអញ្ចឹងទៅអានឹងដូចថាកាយកម្មដែលវាមិនល្អអញ្ចឹងក៏មិនល្អទៅណាប៉ុន្តែថាវាមានវិជ័យកម្មល្អអញ្ចឹងទៅនឹងឯងឲ្យយើងសម្លឹងឃើញសេចក្តីល្អរបស់អ្នកអតីហ្នឹងនឹងទៅវាបានជាការប្រើប្រាស់កម្ចាត់បងនៅអាឃាតហ្នឹង ឬក៏ដូចជាថាយើង ស្រេកទឹកហើយដើរហាលថ្ងៃហាលក្តៅអីចឹងទៅ ហើយក៏ទៅជួបទឹកស្រះវាមានចកនៅពីលើនឹងឯងមានក្ផ្លោកមានសារាយអីចឹងទៅ យើងវាចេញទៅយកទៅទឹកនឹងមកបរិភោគទៅមកងូតទៅនឹងឯងអញ្ចឹងបើថាវិជ័យកម្ម នឹងឯងវាមិនល្អទេក៏យើងមើលទៅបានជួបកាយកម្មល្អអីចឹងទៅបែងចែកតាមនឹងតែដល់កាលណាយើងឃើញសេចក្តីល្អរបស់អ្នកដតីទៅនឹងឯងកម្មយកសេចក្តីល្អនឹងមកជាអារម្មណ៍បានទៅវាដូចយើងបានទឹកបរិភោគចឹងណាវាកំចាត់បងអាការក្តៅកាហាយស្រេកគឺអាឃាតអាឃាតជាបាបក្នុងចិត្តរបស់យើងនេះហ្នឹងឯង នឹងគឺអញ្ចឹងចឹងព្រោះយើងសង្កេតពិនិត្យមើលទៅតាមនឹងព្រោះមនុស្សយើង មាន កាយកម្មវិច័យកម្មមโนកម្មអញ្ចឹងហើយมันចាំបាច់ទៀមទាសេចក្តីល្អសពគ្រប់ទាំងអស់ទេมันងាយទេណាមិនងាយមនុស្សយើងសម្បូរបែបអីឲ្យល្អគ្រប់មុខទេអានឹងជាចំណុចមួយដែលដែលពុទ្ធបរិស័ទស្ដាប់ ទៅគឺអប់រំចិត្តល្អណាស់ត្រង់ដែលថាមនុស្សយើងវាមិនអាច អ្នកណាល្អសម្បូរបែបគ្រប់មុខទៅទេយើងមានខ្លួនឯងជាឧបមាយើងឯណាទៅល្អគ្រប់មុខនឹងឯងហើយតែចិត្តតែចង់បានល្អពីអ្នកតីសពគ្រប់អីអញ្ចឹងមិនកើតទៅភរិយាក៏ដោយស្វាមីក៏ដោយទាំងនឹងឯង ហើយមនុស្សយើងក៏កាលណាអត់បានពិចារណាទេគឺមិនមិនបានមិនបានដឹងមិនបានដឹងថាខ្លួនឯងនឹងជាមនុស្សយ៉ាងម៉េចទៅណាអស់រាគៈទោសៈមោហៈហើយនៅទៀមទារួចតែសេចក្តីល្អពីអ្នកដតីយ៉ាង នេះយ៉ាង នោះសពគ្រប់ទាំងអស់ ប្រមាថមើលងាយស្ដីថាទោសកំហុសរបស់អ្នកដតីដោយប្រការផ្សេងផ្សេងណាហាក់ដូចជាថាខ្លួនខ្លួនឯងនឹងប្រកែណាស់ធ្វើឲ្យអស់រាគៈទោសៈមោហៈហើយអញ្ចឹងនឹងឯងចឹងពិតមែនហើយថារាគៈទោសៈមោហៈរបស់យើង មានហើយប៉ុន្តែវាមិនខ្លាំងដូចអ្នកដតីអីចឹងណានឹងឯងអ្នកដតីនឹងវាខ្លាំងណាស់ប្រព្រឹត្តខុសឆ្គំឆ្គងយ៉ាងនេះមួយយ៉ាងនោះមួយ ក៏ប៉ុន្តែយើងត្រូវដឹងថារឿងកាយកម្មវិជ័យកម្មមโนកម្មជាបាប ជាអកុសលរបស់អ្នកដតីហ្នឹងណាវាអាស្រ័យរាគៈទោសៈមោហៈនឹងឯងទោះជារាគៈទោសៈមោហៈនឹងវា ច្រើនវាខ្លាំងទៅក៏តែរាគៈវាមិនអ្នកដតីណាក៏វាតែទោសៈក៏វាតែមោហៈនឹងឯងអានឹងយើងចេះមើលណាមើលឲ្យឃើញរាគៈទោសៈមោហៈនឹងមិនមែនជាបុគ្គលណាទេ គឺជាវត្តដាក់កិលេសវត្តដាក់អត់មានអ្នកណា ធ្វើឲ្យខ្លួនឯងទេដែលយើងត្រូវយល់គ្នាអញ្ចឹងកុំចេះតែចាប់ទោសកំោសដាក់ឲ្យគ្នា ឬក៏ចាប់ណានាដោយគំនិតយើងប្រកាន់ថា មានយើងមានគេនឹងទៅ ទៅ ក្នុងកិលេសនឹងចាប់ដាក់ទៅឲ្យខុសចេះមួយចុះមួយព្រោះធัวជួយ ប្រាប់ជួយបញ្យល់ទៅប៉ុណ្ណា ពធម៌ព្រះពុទ្ធអង្គជួយប្រាប់ជួយបញ្យល់ឲ្យគ្រប់គ្នានឹងកំណត់បញ្ញខណ្ឌដែលមាន បច្ច័យឲ្យកើតឡើងមិនមែនខ្លួនយើងអ្នកកើតទេហ្នឹងឯងហើយយើងបែរទៅជាចាប់កិលេសឲ្យនៅនេះចាប់នៅនោះមកដាក់ក្នុងកិលេសហើយសង្កត់ទៅ ក្នុងបាបក្នុងអកុសលដោយប្រការផ្សេងផ្សេងហ្នឹងឯង ចឹងគឺការប្រកាសសម្ដែងសច្ចធម៌របស់ព្រះពុទ្ធអង្គគឺជាការសង្គ្រោះឲ្យគ្រប់គ្នានឹងឯងមានសតិសម្បជញ្ញៈដឹងខ្លួនថាអូណាមានអាត្មាអញមាន អ្នកដតីមានសត្វបកុលណាកើតមកក្នុងលោកឧបាទានខណ្ឌអាស្រ័យបច្ច័យកើតឡើងគឺណា នឹងឯងដូច្នេះយើងគេក្រំតែសន្មត់តែប៉ុណ្្នឹងទេអត់មានទិដ្ឋិចូលមកចាប់ប្រកាន់ថា ជាខ្លួនយើងជាអ្នកដតីទេអានឹងពធัวរបស់ព្រះអង្គអភិញ្ញាយាងទេអាការៈដែលព្រះអង្គសម្ដែងឲ្យសត្វលោកដឹងខន្ធធាតអាយតនៈនឹងមិនមែនដើម្បីមិនឲ្យដឹងឯណាអញ្ចឹងគឺ នៅពេលដែលយើងមានសัตว์មកជាអារម្មណ៍យើងជួយគ្នាទេជាអ្នករួងគ្រោះទាំងអស់គ្នា យើងជួយឲ្យបាន មានទូកមានក្បូនមានពងមានប្រទេសក្តារអីតោងទៅដល់កោះដល់ត្រើយចឹងទៅប៉ុណ្ណានឹងឯងអានឹងដែលពុទ្ធបរិស័ទយើងបានសិក្សាដោយល្អមើលមើលយើងគិតថាអ្នកណាកើតមកក្នុងโลกនឹងនោះក្រៅពីឧបាទានខណ្ឌបើបាទានខណ្ឌវាមានកិលេសនាំឲ្យកើតកម្មកម្មនាំឲ្យមានវិបាកខណ្ឌវិបាកខណ្ឌនាំឲ្យមានកិលេសហ្នឹងព្រោះមិនតាន់បានលះ នៅអវិជ្ជាធាតនឹងនឹងឯងចឹងបានថាយើងមកមើលរាគៈទុសៈមោហៈខ្លួនយើងទៅទោះជាថាយើងតិចក៏ដោយមិនបាន ប្រព្រឹត្តបាបកម្មអកុសលកម្មដូចអ្នកដតីក៏ដោយប៉ុន្តែទុកអាតិចនឹងធ្វើអីមិនឲ្យអស់បដោយទៅនឹងឯងអានឹងក្រំតែពិចារណាណាដើម្បីឃើញថាវាមិនមែនយើងអ្នកធ្វើមកឲ្យខ្លួនឯងទេ វាមានជីវិតដាក់អញ្ចឹងតារាបណាអរិយមគ្គមិនតាន់កើតទេវានៅតែមានអញ្ចឹងឯងតលតែមានអរិយមគ្គបានវាអស់រាគៈទុសៈមោហៈនឹងអញ្ចឹងមនុស្សយើងមិនបានពិចារណា ខ្លួនឯងនឹងចឹងមិនបានពិចារណាថាខ្លួនឯងក៏មានកិលេសមិនបានពិចារណាកន្លែងនឹងហ្មងចឹង ដល់អញ្ចឹងទៅវាទៅជាកាចទៅជាសាហាវទៅ ជាខូរខើដាក់អ្នកដតីអីសពគ្រប់ដោយកាយដោយវិចារដោយចិត្តគំនិតឲ្យតែបានពិចារណារឿយរឿយបងប្អូនពុទ្ធបរិស័ទកូនចៅទាំងអស់ពិចារណាកិលេសដែលមានក្នុងជីវិតរបស់យើងឲ្យទៅពិចារណារឿយរឿយអត្តានាំងឧបមាកត្វាមានខ្លួនឯងជាឧបមានឹងនឹងស្លូតមកហ្នឹងគឺថយពីកាចមកស្លូតហ្នឹង ឈប់ការឈប់ខូរខើដាក់អ្នករតីអីណាណាហើយព្រោះយល់ថារឿងបាបកម្មអកុសលកើតមកតែពីកិលេសហ្នឹងនឹងឯងតែបើអស់លោភៈទោសៈមោហៈហើយ មាននរណាទៅធ្វើខុសអីបន្តិចបន្តួចមើលមើលស្មើនឹង ព្រះអរហន្តបាត់ទៅហើយដូច្នេះវាជារឿងកិលេសតែតើកិលេសមាននរណាធ្វើឲ្យខ្លួនឯងអត់ទេណា ហ្នឹងឯងដល់យើងយល់អញ្ចឹងទៅចឹងយល់អញ្ចឹងទៅ គឺថាយើងមានតែជួយគ្នាទៅប៉ុណ្្នឹងឯងរក្សាព្រះសធម៌នឹងឲ្យតាំងនៅ តលតែថាបរិយ័តសធម៌នឹងឯងជ្រួតជ្រាប ទៅ បានជាបច្ច័យញ៉ាំងបដិបត្តិសធម៌ឲ្យកើតឡើងទៅ បានកំចាត់បងកិលេសវត្តដាក់នឹងទៅហើយក៏ធ្វើឲ្យអស់វត្តដាក់នឹងនឹងគឺពុទ្ធបរិស័ទបានចូលទៅដឹងសច្ចធម៌នឹងឯងចឹង នឹងឯងហើយជាមង្គលដ៏ឧត្តមនោះក្នុងកិរិយាត្រាស់ដឹងអរិយសច្ចធម៌ហ្នឹងណាហើយនៅក្នុងទុរិយអខេតវិនិយសោតព្រះសិរីបុត្របង្រៀនថាដូចជាដើរទៅតាមវាស្រែអញ្ចឹងទៅវាអត់មានទឹកអីណាណីទេមានទឹកដក់នៅដើមជើងគោ ហើយបើយកដៃក្បង់ទៅវាកល្អលុតជង្គង់ទៅអោនទៅក្រេបបានមកក្អឹកចឹងទៅនឹងឯងយ៉ាងណាមិញគឺថាកាយកម្មវិជ័យកម្មពិចារណា ទៅរល្អមិនឃើញសោះចឹងក៏ពិចារណាទៅដល់មโนកម្មគេក៏មាន ខ្លះដោយបំណងល្អចឹងទៅចឹងវាមានចំណុចខ្លះខ្លះដែលដែលអាចឲ្យយើងដឹងបាន នឹងឯងធម្មតាផ្លូវចិត្តណាវាមិនមែនសត្វតែអកុសលអីទៅទេទាំងមានការធ្វើមិនល្អដែលព្រឹត្តទៅជាបាណារិបាតអតនេទានកាមេសមិឆាចាអីចឹងទៅហើយវិជ័យទុច្ចរិតអីសពគ្រប់ទៅប៉ុន្តែវាមានចិត្តល្អគ្រាន់តែថាចិត្តល្អហ្នឹងវាមិនអាចឲ្យ សម្រេចមកដល់ទៅថាមានសិល រួមកាយវិចាអីបានទេវានៅព្រឹកទៅក្នុងការទ្រុះសិលប៉ុន្តែវាមានចិត្តល្អមានចិត្តណាល្អមុំល្មុំចឹងទៅផងដែរអានឹងឯងក៏យើងត្រូវតែពិចារណាកាន់យកជាអារម្មណ៍ដូចជាទឹកនៅនឹងដើមជើងគោអញ្ចឹងយើងកុំយកដៃក្បង់ទៅវាកកល្អក់អោនយកមាត់ក្រេបចឹងទៅ នឹងឯងអញ្ចឹងយើងកុំអាស្រ័យកាយកម្មវិច័យកម្មមិនល្អហ្នឹងយើងចេះតែរំលឹករំលើកកកោកកាយកាយកម្មវិច័យកម្មទៅវាកកល្អយើងមិនអាចក្រេបយកសេចក្តីល្អចិត្តល្អរបស់ អ្នកដតីដែលមានខ្លះខ្លះហ្នឹងមកក្អឹកមកក្រាន់បំបត្តិខះកនោះបានឡើយហើយព្រះសិរីបុត្របង្រៀនឲ្យអប់រំ ចម្រើននៅមេត្តាចិត្តកំចាត់បងអាឃាតវត្ថុអញ្ចឹងដោយសារកម្មយកសេចក្តីល្អរបស់អ្នករតីដែលមានខ្លះដែរនោះជាប្រយោជន៍សម្រាប់យើងឯងដែលនៅ មាន អាឃាតជា បាតនៅមានគំនុំគុំស្អប់នេះជាប្រយោជន៍ដើម្បីកំចាត់បងនៅរោគតម្បៅរបស់ចិត្តបោសរបស់ចិត្តនឹងទេតើនឹងឯងរហូតដល់ទៅថារួផ្លូវចិត្តនឹងមិនឃើញទៅទៀតចំណុចទី4ណា រស់ផ្លូវចិត្តហ្នឹងមិនឃើញទៅទៀតកាយកម្មក៏មិនល្អវិច័យកម្មមិនល្អមโนកម្មមិនល្អហើយ ដោយចឹងគឺនៅតែតាំងករណាធัวបានទាំងព្រះសិរីបុត្របាន ប្រៀបនៅ ក្នុង សេចក្តីហ្នឹងហើយព្រះអត្តកថាលោកលើក ត្រង់ដែលថាដូចអ្នកជំងឺ ដើរផ្លូវឆ្ងាយមកអញ្ចឹងមិនតន់ ទៅដល់ភូមិស្រុកឯណាទេ នៅឆ្ងាយទៀតណាស់នឹងឯងហើយអាហារជាទីសបាយក៏អត់ភេសជ្ជៈជាទីសបាយក៏អត់គិលានុបដ្ឋៈអ្នក ជួយមើលថែ បំរើ អីហ្នឹងក៏អត់អ្នកដឹកដៃនាំផ្លូវក៏អត់ទៅណាហ្នឹងឯងចឹងណែអ្នកជំងឺហ្នឹងគឺជាអ្នកដែលប្រព្រឹត្តកាយកម្មចៃកម្មមនោកម្មដែលយើងមើលទៅរួល្អមិនឃើញសោះណា នឹងឯងអាហ្នឹងមួយអាទី2ថាផ្លូវឆ្ងាយមកហើយ គឺវត្តសង្សារគ្រប់គ្នា មានសេចក្តីទុកក្រៃលែងណាស់អត់មាននរណា ខ្វះខាតអីទេឈាមឬក៏ទឹកភ្នែកណាច្រើនជាងមហាសមុទ្រហ្នឹងគឺយើងស្ដាប់ពុទ្ធិកាហ្នឹងទៅ យើងសង្វេគហើយមួយអង្គមួយអង្គម្នាក់ម្នាក់ដែលទទួលសេចក្តីទុកលំបាកក្នុងវត្តសង្សារហ្នឹងគណា នឹងឯងយើងមិនចាំបាច់គិតឲ្យអ្នកណាកើតទុករឿងអីទៀតទេចឹងទុកក្រៃលែងណាស់ហើយទី3ផ្លូវឆ្ងាយតទៅមុខទៀតហ្នឹងឯងភូមិស្រុកហ្នឹងហ្នឹងឯងឆ្ងាយណាស់ហ្នឹងគឺព្រះនិព្វាន នៅឆ្ងាយចឹងទី4គឺ អាហារជាទីសបាយផលនៃសមណៈបដិបត្តិចឹង ហ្នឹងហើយអត់មាន អត់មាន ផលនៃសមណៈបរិបត្តិហ្នឹងដល់ទី5គិលេនភេសជ្ជៈថ្នាំកែរោគហ្នឹងគឺសមថវិបស្សនាអត់មានទៀតដល់ណាទី6គិលេនឧបថា អ្នកបំរើ អ្នកបំរើហ្នឹងគឺអវាទានុសាសន័យចឹង ពាក្យទូមានព្រានប្រដៅរបស់ព្រះតមានពភាអង្គទ្រង់សម្ដែងទៅក្នុងប្រសោតផ្សេងផ្សេងដូចជាអសីវិសោកមៈសោតឬក៏អនាគតសោតឬក៏ប្រសោតដែលសម្ដែងពីទុកទោសនៃវត្តសង្សារអីអីទាំងអស់ហ្នឹងអតិតតបរិយាយសោតអីអីហ្នឹងអវាទព្រះអង្គថាអវាទទានុសាសនីហ្នឹងហ្នឹងគឺជាកិលានុបដ្ឋាអញ្ចឹង ណាសម្រាប់ទំនុកបំរុងដែលយើងស្ដាប់ធัวសិក្សារៀនសូត្រពធัวហ្នឹងណាដែលយើងអ្នកឈឺមានអ្នកជួយមើលថែណាយើងពិនិត្យមើលបើយើងឈឺអត់មានអ្នកមើលថែយ៉ាប់មែនតែនដែរហ្នឹងនឹងឯងរហូតដល់ទៅញាតញោមអត់មានកូនចៅអីក៏ភ័យខ្លាចឈឺទៅអត់មានណាមើលអីអីចឹងទៅទៀតហ្នឹងឯងចឹងគឺថា ឥឡូវយើងនិយាយលោកគ្រូពេទ្យចឹងឬក៏អ្នកដែលជួយមើលថែនឹងឲ្យត្រូវតាមនឹងទៅក៏បានណាប្រសងក៏មានទាំងប្រសងក៏មានណាគិលានុបដ្ឋាហ្នឹងវិខដែល ទំនុកមរងណាវិខអាពេបចឹងទៅមានគិលានុផាត់ផាត់សម្រាប់វិខអាពេបមានគិលានុបដ្ឋាកផាត់ផាត់សម្រាប់ ភិក្ខុដែល ទំនុកម្រង អង្គដែលឈឺនោះអានឹងដែល បាសិកាវិសាខាសូមពោសូមថ្វាយគិលានផតសូមថ្វាយគិលានឧបថកផតសូមថ្វាយគិលានភេសជ្ជៈណាំកែរោគហ្នឹងប៉ុណ្ណាហើយនេះអត់មានអត់មាន អ្នកបម្រើគឺអត់មានអវាទានុសាសនីអីទេនឹងឯងចឹងហើយទី7 គឺអត់មានអ្នកដឹកដៃគឺព្រះរាមាវិភាកនិងសាវករបស់ព្រះរាមាវិភាកហ្នឹងឯងណាមាន7មុខហើយថែមមួយទៀតទៅក៏បានដែរអ្នកដែលឃើញអញ្ចឹងទៅក៏តាំងករណាអាណិតឡើងដល់អ្នកជំងឺហ្នឹងហ្នឹងឯងយ៉ាងណាមិញគឺការដែលយើងមកពិចារណា អំពីអ្នកដែលមានកាយកម្មចេយកម្មមនោកម្មមិនល្អហ្នឹង ដូចជាអ្នកឈឺហ្នឹងណា នឹងយើងតាំងករណាចេះអាណិតសត្វលោកណានឹងឯងនៅពេលដែលមានសត្វលោកមកជាអារម្មណ៍នឹងព្រោះសត្វលោកនឹងបញ្ញត្តិទៅលើវត្ត ដាក់នឹងហើយវត្តដាក់វាវែងឆ្ងាយមកហើយអញ្ចឹងហើយនឹងឆ្ងាយទៅព្រះនិព្វានទៀតប៉ុណ្ណាហើយមើលមើលដែលជា សមណៈបប្រតិបត្តិដែលឲ្យចម្រាច់ផលគឺសេចក្តីស្ងប់នឹង ដូចជាអាហារជាទីសបាយហ្នឹងក៏អត់មាន សមថវិបស្សនាដែលដូចជាភេសជ្ជៈថ្នាំកែរោគហ្នឹងក៏អត់មានហើយការសិក្សាការទទួលត្រង់ត្រាប់ស្ដាប់អវាទានុសាសន័យដែលប្រៀបដូចជាកិលានុបដ្ឋៈហ្នឹងក៏អត់នឹងឯងហើយព្រះរាមាវិភាឬសាវករបស់ព្រះអង្គ ជាសរណៈជាទីរលឹកនាំផ្លូវទៅនឹងដែលប្រៀបបីដូចជាអ្នកនាំផ្លូវនឹងក៏អត់ទៀតនឹងឯងវាជារឿងទោសតន់ក្នុងវត្តសង្សារណានឹងឯងចឹងដល់អញ្ចឹងទៅ គឺមានករណីកើតឡើង វាកំចាត់បង នៅ អាឃាត ជាបាបក្នុងចិត្តសន្តានរបស់យើងប៉ុន្តែដល់ទៅចំណុចទី5បើថាកាយកម្មក៏ល្អវិជ័យកម្មក៏ល្អមโนកម្មក៏ល្អល្អណាស់ អញ្ចឹងទៅគឺព្រះសិរីបុត្រប្រៀបថាដូចជាបុគ្គលស្រេកទឹកដើរមកជួបស្រះបោកករណីស្រះកាឈូកកំពង់រៀបស្មើចុះទៅដីអត់មានភក់អីឲ្យលំបាកទេគឺថាដីនឹងចុះចន់ទៅគឺមានខ្សាច់មានអីចឹងហ្នឹងឯង ហើយមានទឹកថ្លាមិន កកលល្អត្រជាក់បរិភោគទឹកបរិភោគផ្លែឈូកអីអីហ្នឹងចឹងទៅ ហិតក្លិនក៏អូបការឈូកហ្នឹងហ្នឹងឯងគឺហ្នឹងឯងកាយកម្មវិច័យកម្មមโนកម្មហ្នឹងហ្នឹងឯងដែលស្រះបោកករណីហ្នឹងមានការឈូកក្អូបមានផ្លែឈូកហ្នឹង មានទឹកបរិភោគហ្នឹងហ្នឹងឯងសពគ្រប់ទាំងអស់ហ្នឹងក៏មាន សេចក្តីសុខជាមួយគ្នានឹងស្រះបោកករណីហ្នឹងទៅយ៉ាងណាមិញដែលយើងបានជួបនឹងមនុស្សល្អនេះគឺបានជួបមនុស្សល្អហើយហើយហេតុអីបានជា មិនពិចារណាកាន់យកសេចក្តីល្អទៅជាពោលមូលបង្កាច់អីអីទៅរឿងមិនល្អផ្សេងផ្សេងចឹងទៅ ពិតមែនតែមិនល្អ100%ប្រមាណភាគរយក៏ដោយប៉ុន្តែបើយើង មើលឃើញហើយយើងកាន់យកត្រង់សេចក្តីល្អហ្នឹងមកព្យាបាលរោគក្នុងចិត្តរបស់យើងនេះរោគមួម៉ៅក្តៅក្រហាយខឹងក្រោតអឃាតជាបាតកោតភៈឧបនាហៈនេះនឹងឯងហ្នឹងក្នុងប្រសោតឈ្មោះថាអឃាតវិនិយៈសោតប្រសោតហ្នឹងសំដែងពី វិនិយវិន័យវិន័យប្រែតែកំចាត់បងទេកំចាត់បង អាឃាតអាឃាតហ្នឹងគឺតោសៈមូលិចិត្តដែលប្រត់ទៅបដិខៈសមយុទ្ធនឹងឯងទាំងជាបាបតៈតោសៈចេតសកនឹងនឹងគឺកំចាត់បងពីចិត្តសន្តាននឹងដោយ ការដែលព្រះសិរីបុត្រសម្ដែងយ៉ាងពិរោះមាន ការប្រៀបធៀបទាំង5ចំណុចទាំងទាំង5ចំណុចប៉ុណ្ណា នឹងឯងប្រៀបធៀបពីចៃវរបាំងស្គលមួយប្រៀបធៀបពីស្រះទឹកដែលមានចកមានសរាយនឹងមួយប្រៀបធៀបពីទឹកនៅនឹងដានជើងគោនឹងមួយប្រៀបធៀបពីមនុស្សឈើនឹងមួយប្រៀបធៀបពីស្រះបោកករណីនឹងមួយហើយមើលអស្ចារ្យប៉ុណ្ណាចឹងដែលពធัว5មុខហើយព្រះសិរីបុត្រសំដែងប្រៀបធៀបទាំង5មុខ ល្មមតែពុទ្ធបរិស័ទយើងស្ដាប់ទៅឆាប់យល់ចូលចិត្តប្រតិបត្តិបានទៅនឹងឯងនឹងបាន ថាមនុស្សយើងដល់ទៅចេះចារណាទៅគឺឲ្យតែឃើញកិលេសក្នុងចិត្តសន្តានរបស់យើងទៅចឹងមិនកាចមិនស្អាវអីទៅដាក់នរណានរណាទេបើយើងពិតជាខ្លាំងយើងកំចាត់បងកិលេសក្នុងចិត្តរបស់យើងអស់ហើយឲ្យបរិសុទ្ធហើយ ទោះជាថា វានៅមាននឹងវាមិនបានប្រព្រឹត្តធ្ងន់ធ្ងរអីដូចអ្នកដតីប៉ុន្តែអ្នកដតីដែលប្រព្រឹត្តខុសធ្ងន់ធ្ងរក៏ដោយសាររាគៈទុសៈមោហៈនឹងឯងហើយរាគៈទុសៈមោហៈហ្នឹងវានៅក្នុងចិត្តសន្តានរបស់យើងណា នឹងឯងទៀតវាមានឱកាសវាមានពេលវេលាណាវានាំឲ្យខុសធ្ងន់ធ្ងរអញ្ចឹងទៅក៏បានតទៅទៀតនឹងហើយទាំងដែលធ្លាប់ខុសធ្ងន់ធ្ងររួចមកហើយនឹងឯងមិនជាតិនេះក៏ជាតិមុនអីអីអញ្ចឹងទៅ ដល់ទៅថ្នាក់អនន្តរិយកម្មអីអីអញ្ចឹងទៅក៏មានដែរមិនមាន ណាណាមិនធ្លាប់ខុសមកទេ ក្នុងជីវិតនឹងព្រោះកិលេសនឹងឯងទាំងនឹងលោភៈទុសៈមោហៈនឹងជាមូល នឹងឯងមើលដូចចោតកសិទ្ធិអីអីហ្នឹងគ្រាន់តែឃើញការលោភលន់របស់ប្របាទអាជាតតោដែលចង់ទៅដណ្ដើមប្រាសាទរបស់គាត់ហ្នឹងគាត់ពិនិត្យលោភៈដែលនៅ មានក្នុងចិត្តគាត់គាត់ឃើញទោសនៃលោភៈហ្នឹងគាត់មិនបានទៅដណ្ដើមអីណាយនៃអីគេមែនប៉ុន្តែគាត់ឃើញថាលោភៈហ្នឹងវាមានអញ្ចឹងបណ្ដោយអត់បាន ទេលោភៈហ្នឹងវានឹង សង្កត់ក្បាលសត្វលោកទៅអបាយភូមិគាត់គិតឃើញចឹងដល់អញ្ចឹងគឺគាត់សូមព្រះអង្គបួសពី3ថ្ងៃសម្រាប់ព្រះរហ័តទៅដោយព្រះអង្គទ្រង់យាងទៅបិណ្ឌបាតនៅ ក្នុងមហារាលោវាទសោតព្រះរាហុលបជន18ពេញកំឡោះនិមន្តតាមព្រះអង្គទៅក្នុងក្រុងសាវត្ថីចន្លោះពីវត្តចេតពុនចូលទៅក្រុងហ្នឹង មានសេចក្តីត្រេះរិះដោយឆន្ទរាគៈនិងរូបហើយព្រះតមានសុភាព្រះអង្គពិចារណាវិរៈចិត្តនៃព្រះរាហុលគឺបានទួតឃើញឆន្ទរាគៈអាស្រ័យនឹងអត្តភាពរបស់ ព្រះរាហុលនឹងដូចដុំកែវមណីនិងបាតប្រហោះ របស់ព្រះអង្គអញ្ចឹងដូច្នេះព្រះអង្គមិនមិនទុកយូរទេព្រះអង្គបែរព្រះវរៈកាយនឹងមក ទូលមានព្រះរាហុលឲ្យមាន នៅ រូបកម្មដ្ឋានចឹងកណាស់ចឹងទៅ ហើយ ព្រះរាហុលក៏មិន បានមុនទៅបិណ្ឌបាតព្រោះស្ថិតនៅក្នុងភាពជាបុគ្គលដែលព្រះសាស្តាទូលមាន ព្រានបដៅតាម ផ្លូវអញ្ចឹងយើង ទៅគិតពីឆន្ទពីអីទៀតអធិស្រ័យលោកមុនមកគួងក្រោមដើមឈើអញ្ចឹងទៅព្រះសិរីបុត្រ មុនមកជួបក៏ប្រទៀននៅប្រកម្មដ្ឋាន ទៅទៀតទៅនឹងឯងនៅក្នុងមហារាលូវាទសោតនឹងនេះខ្ញុំណាគ្រាន់តែរំលឹកឲ្យឃើញថាសភាពនៃអកុសលដែលកើតឡើងនឹងណាយើង មិនបានពិចារណា ខ្លួនឯងនឹងយើងអត់ឃើញទោសរាគៈទុសៈមោហៈដែលនៅ មាននឹងដែលដែលវា ជាឫសគល់នៃវដ្តសង្សារនេះហើយយើងអត់ឃើញភ័យក្នុងវត្តដាក់នេះ ដល់អញ្ចឹងទៅវាដូចជាខ្លួនយើងនឹងខ្លាំងពូកែណាស់អញ្ចឹងទាំងអញ្ចឹងបានបងប្អូនកូនចៅទាំងអស់មកពិចារណាកិលេសក្នុងចិត្តសន្តានរបស់ខ្លួនឯងឲ្យរឿយរឿយពិតជាមាន ប្រយោជន៍ចឹងពិតជាមានប្រយោជន៍ពិចារណាឲ្យបាន ត្រឹមត្រូវតាម អវាទធัวណានឹងឯងគឺត្រូវតែមានចិត្តទន់ឡើងហើយនឹងប្រឹងប្រែងខ្នះខ្នែង អាចជួយគ្នាទៅវិញទៅមក អត់មាន ប្រកែប្រកម្មចាប់ទោសកំហុសស្ដីថាប្រមាថមើលងាយនរណានរណាអីដែលប្រព្រឹត្តខុសទេ ពីព្រោះមេខុសគឺកិលេសនៅ ក្នុងយើងគ្រប់គ្នា យើងមិនមែនតែគេទេគឺណាយើងទាំងអស់គ្នាអានឹងវាទៅជារោគរាតត្បាតក្នុងភូមិក្នុងស្រុកហើយយើងទៅបន្ទោសនរណាវារោគនឹងវារាតត្បាតអញ្ចឹងមានតែយើង ជួយ គ្នារស់ឆ្នាំព្យាបាលទាំងអស់គ្នាទៅ យើងទៅបន្ទោសនរណារោគហ្នឹងមើលមើលកិលេសហ្នឹងវាវាដូចជារោគរូបកាយអញ្ចឹងណាយើងទៅបន្ទោសនរណាមើលមើលអ្នកដែលឈឺហ្នឹងយើងទៅបន្ទោសអ្នកឈឺថាបង្កើតរោគហ្នឹងអីរោគអីរោគអីហ្នឹងអាហ្នឹងគឺយើងឃើញអញ្ចឹងឃើញអូយើងសត្វតអ្នកមានរោគទាំងអស់គ្នាអញ្ចឹងគឺថាព្រះធម៌ដែលព្រះអង្គទ្រង់ប្រកាសសម្ដែងហើយអញ្ចឹងទៅ គឺថាជាឱសថដើម្បីយើងបប្រតិបត្តិទៅ គឺលេប បរិបត្តិគឺលេបនឹងឯងចឹងនឹងឯងបរិយ័តសំដែងមកចឹងយើងរៀនឲ្យដឹងថាត្រូវបរិបត្តិយ៉ាងម៉េចយ៉ាងម៉េចហ្នឹងដូចជាយើងដឹងថាឆ្នាំហ្នឹងត្រូវជាបាលយ៉ាងម៉េចយ៉ាងម៉េចលេបប្រហែលថ្ងៃមុនបាយក្រោយបាយថ្ងៃប្រហែលដងអីចឹងទៅនឹងឯងអាហ្នឹងគឺបរិយ័តដល់យើងលេបទៅអាហ្នឹងបរិបត្តិដែរគឺណាកំចាត់បងរោគហ្នឹងគឺយើងឃើញយើងសិនអ្នកកើតរោគរួមកើតរួម ចាស់រួមឈឺរួមស្លាប់ រួមវត្តដាក់រួមមានកិលេសទាំងអស់គ្នាគេណាមើលមើលហើយហេតុអីគេណាបានទៅជា ជាបាបបៀតបៀនគ្នាអីអីចឹងថាអាហ្នឹងក៏ក៏នៅតែក្នុងជំងឺរោគដដែលប៉ុន្តែវាមានរោគប្រភេទហ្នឹងរោគប្រភេទដែលធ្វើឲ្យបាត់បង់ការពិចារណាអត់ដឹងថាខ្លួនឯងមានរោគនេះទៅទៀតអារោគដែលវាធ្ងន់ធ្ងរទៅហ្នឹងវាបាត់បង់សតិសម្បជញ្ញៈទៅ នឹងឯងអញ្ចឹងទៅវាដូចថាមានភាពំនួតអួតអាងអីសពគ្រប់ទាំងអស់ចឹងទៅ ដូចថាខ្លួនឯងនឹងអត់មាន កំហុសអត់មានកិលេសអីសោះអញ្ចឹងនឹងឯងដែលឃើញថាអ្នកដតីមានទោសកំហុសអីណានៃអីនឹងឯងវាប្រកាត់ឡើងបន្ថែមបន្ថយអីចឹងទៅទៀតទៅ នឹងឯងអានឹងវាជារោគរោគកិលេសរបស់សត្វលោក ដូចតែគ្នានឹងវានៅតែក្នុងរោគនឹងអញ្ចឹងបានត្រូវព្យាបាលនឹងឯងទៅយើងនិយាយមកដូចសពថ្ងៃហ្នឹងដូចជាថាវត្តអារាមដែលប្រសង់គង់នៅអញ្ចឹងណាអានឹងជាមន្ទីរពេទ្យអញ្ចឹងទៅយើងលើកយកវត្តជាបឋមប្រធានអញ្ចឹងក៏បានទៅ ហើយប្រសង់សាវករបស់ព្រះរាមាវិភាកដែលលោកបានបប្រតិបត្តិដោយល្អបប្រតិបត្តិដោយត្រង់បប្រតិបត្តិដើម្បីបានដឹងនៅព្រះនិព្វានបប្រតិបត្តិដ៏សមគួរដល់សាមីជាកម្មនឹងនឹងឯងមានសិលសមាធិបញ្ញានឹងគឺប្រសង់នឹងដូចជាអ្នកព្យាបាលរោគចឹងពីព្រោះបានរក្សាឆ្នាំគឺពធัวនឹងមកណា នឹងឯងចឹងហើយសំដែង ប្រាប់ទៅ ហើយនឹងបប្រតិបត្តិឲ្យជាអង្គគំរូទៅនឹងប្រសង់ចឹងបណ្ណាហើយពធัวនឹងជាឱសថហើយពធัวនឹងជាឆ្នាំហើយនឹងគឺយើងនិយាយមកដល់សប្ថ្ងៃនឹងដែលព្រះអង្គបរិនិព្វានទៅគឺនៅ ប្រសង់នឹងឯងចឹងដែលជាអ្នករក្សាព្រះធัวនឹងមកនឹងដូចលោកគ្រូពេទ្យអញ្ចឹងហើយលោក គង់នៅក្នុងទីវត្តអារាមដូចមុនទីពេទ្យអញ្ចឹងទៅប៉ុណ្ណាហ្នឹងយើងទៅរកប្រសង់ហ្នឹងប្រសង់ដែលបប្រតិបត្តិដោយល្អដោយប្រពៃណា ត្រួតត្រងបរិយាតវិន័យគួរឲ្យគោរពណាស់លោកត្រួតត្រងវិន័យហើយលោកបប្រតិបត្តិត្រឹមត្រូវល្អមកសប្ថ្ងៃហ្នឹងមើលមើលទាំងសំបីតែពុទ្ធសករាជទៅតែ100ព្រះអង្គទៅតែបរិនិព្វានទៅ100ឆ្នាំណា វិខវជីបត់នឹងរើរូសណាវិន័យដែលបតមសង្គាយនាមានព្រះមហាកសបៈជាដើមរៀបចំមកព្រះអនន្តព្រះឧបល័យអីសិតតែជាអង្គដែលទទួលការសរសើរពីព្រះដ៏មានពភៈនេះទុកដើម្បីរក្សាសាសនាព្រះអង្គពិខុវជីបត់អត់ព្រមទេហ្នឹងខ្វះការគោរពសង្ឃហើយចង់រើរូសធัวវិន័យអីអីទាំងអស់ហ្នឹង ប៉ុន្តែរហូតមកដល់សប្ថ្ងៃបាន ពុទ្ធសាសនាថេរវាទនឹងហើយប្រកាសណាគុណចាស់នៅរសាបានយ៉ាងល្អទៅតាមថេរវាទនឹងឯ2560ហើយនឹងមើលមើលអានឹងដែលគូឲ្យគោរពកោតក្រែងញាប់ញែងនៅ ក្នុងការដែលត្រួតត្រងប្រសាសនានឹងនឹងឯងដែលលោកបានសិក្សាទៅគឺថាជាគូពេទ្យ ណាទោះជាថាព្រះពុទ្ធអង្គជាគ្រូពេទ្យធំប៉ុន្តែនេះក៏ជាគ្រូពេទ្យរងបន្តបន្តពីព្រះអង្គមកនឹងហើយហើយពធัวនៅដដែលពធัวណាដែលជាឱសថហ្នឹងនៅដដែលដែល ប្រសង់បានរក្សាមកហ្នឹងតាំងពីបតមសង្ឃេយនេទុតិយសង្ឃេយនេតតិយសង្ឃេយនេហោហែទៅតាម ពៈបណ្ឌទ្វីបរហូតដល់ទៅបានបត្រៃ3ដកមករហូតដល់ទៅក្រុមជំនុំបត្រៃ3ដកធ្វើឲ្យយើងអានបានអសរខ្មែរនេះនឹងឯងចឹងនឹងគឺជាលោកគ្រូពេទ្យដែលពធัวជាអសតចឹងទៅណា យើងដឹងថាខ្លួនយើងមានកិលេសនឹងឯងវាយ៉ាប់ត្រង់តែអ្នកឈឺអីអត់ដឹងខ្លួនឯងឈឺទេណាឲ្យលេបថ្នាំថាខ្ញុំឈឺអីឲ្យទៅពេទ្យ ឲ្យខ្ញុំទៅធ្វើអីវាវាអត់ដឹងខ្លួនឯងឈឺហ្នឹងណានឹងឯងវាមានអារោគជំងឺឡប់មួយយ៉ាងហ្នឹងអញ្ចឹងចឹងឈឺឡងឡប់ទៅអត់ដឹងតែខ្លួនឯងឈឺអញ្ចឹងទៅទៀតទៅនឹងឯងដល់អញ្ចឹងវាតល់តែចាប់ចងអីអញ្ចឹងទៅចាក់ថ្នាំជាបាលអីអីអញ្ចឹងទៅឲ្យស្ងប់ចិត្តស្ងប់អារម្មណ៍អីអីអញ្ចឹងទៅហ្នឹងវាមានរោគ រូបកាយហ្នឹងវាអញ្ចឹងរោគផ្លូវចិត្តសិតតែធ្ងន់ធ្ងរខ្លាំងណាស់អញ្ចឹងជាបន្តទៅខ្ញុំណាគ្រាន់តែរៀបរាប់អំពីរឿងមង្គលដូចជាការដែលយើងមិនខ្សែបគប់ណាជាង1ម៉ោងហើយណាហ្នឹងហើយដូចជាយើង មិនខ្សែបគប់ជាមួយនឹងបុគ្គលពេលចឹងចឹងកណា យើងត្រូវសិក្សាឲ្យ បាន ដឹង លក្ខណៈបុគ្គលពេលនឹងយ៉ាងណា កាយកម្មវិច័យកម្មមโนកម្មជាអកុសលចឹងនឹងឯងចឹងហើយយើងខ្សែបគប់ជាមួយបណ្ឌិត នឹង គឺកាយកម្មវិច័យកម្មមโนកម្មនឹងជាកុសលហើយនឹងបណ្ឌិតឡើងតាមលំដាប់ថ្នាក់រហូតដល់ទៅជាបុគ្គលដែលបាន ច្ចៈធ្លុះនៅអរិយសច្ចៈធัวដឹងខណ្ឌភេទអាយតនៈចឹងទៅចឹងកណានឹងពងខ្ពស់រហូតដល់ទៅព្រះអគ្គសាវកអីចឹងទៅដែលតរិនិព្វានទៅហើយចឹងណានឹងឯងដែលព្រះអង្គទ្រង់ត្រាស់ថាសរីបុត្រហ្នឹងគឺជាបណ្ឌិតនោះនឹងឯងចឹងហើយបន្តបន្តមកសំបីតែនាយ បេសហថារោបតកូនធមៈដំរីក្នុងដីដកលេខ23ក្នុងកម្មតរកៈសោតហ្នឹងក៏ព្រះអង្គត្រាស់ថាជាបណ្ឌិតមានបញ្ញាច្រើនដែរហ្នឹងនៅ ជាបឋិជនផងក្រំតែថាជាអ្នក មានប្រកដីចម្រើនសតិប្បដ្ឋានហ្នឹងឯងហ្នឹងគឺព្រះអង្គត្រាស់ថាជាបណ្ឌិតព្រោះបានដឹងអំពីប្រយោជន៍ក្នុងការចម្រើនតេបឋានហ្នឹងព្រះអង្គត្រាស់ថាជាអ្នកមានបញ្ញាច្រើន ហ្នឹងគឺនៅក្នុងបៃដកលេខ23ចឹងវាមានទៅតាមហ្នឹងអញ្ចឹងគឺថាសេចក្តីនេះ វាដូចជាស្លឹកចេកចឹងខ្ចប់ប្រហុកប្រអកម៉ាំក៏វាជាប់ក្លិនស្អុយទៅហ្នឹងឯងប៉ុន្តែថាបើទៅខ្ចប់ផ្កាម្លិះផ្កាចម្ប៉ាផ្កាចេកទុំអីចឹងទៅក៏ជាប់ក្លិនក្រអូបចឹងទៅហ្នឹងគឺក្នុងការសែតគប់ហ្នឹង ក្នុងសេចក្តីអញ្ចឹងចឹងពុទ្ធបរិស័ទបងប្អូនកូនចៅគឺត្រូវជ្រាបជាសំខាន់ចំពោះពេលធัวខាងក្នុងហើយនឹងបណ្ឌិតាធម្មីបណ្ឌិតគឺណាបណ្ឌិត គឺបណ្ឌិតាធម្មាពួកធัวជាបណ្ឌិតហ្នឹងបណ្ឌិតធัวណាទាំងធัวដែលជាបណ្ឌិតខាងក្នុងហ្នឹងហ្នឹងហើយកុំខ្សែគប់ជន់ពីល ត្រូវសែតគប់បណ្ឌិត ប្រយ័ត្នពេលក្នុងចិត្តថែបណ្ឌិតក្នុងខ្លួននឹងឯងយើងត្រូវប្រឹងប្រែង ថែរក្សា តាំងចិត្តណាបានបានណាមិនដូចសិលអីអីហ្នឹងគ្រាន់តែថាអត់មានការអីក៏យើងកម្មសិលបានដល់តែមានហេតុការត្រូវសម្លាប់សម្លាប់ណាគ្រាន់តែខឹងនឹងមុខទេមុខបាច់អាហ្នឹងអញ្ចឹងទៅចឹងហើយចុះរំរំដល់ខឹងធំដុំទៅទៀតទៅឬក៏អតនេទានទៅ នឹងឯងត្រូវយោយោទៅអញ្ចឹងទៅអើការមេសមិច្ឆាចាអីចឹងទៅត្រូវប្រព្រឹត្តត្រឹបទៅអើហើយមុសាអីចឹងត្រូវនិយាយកុហកនិយាយកុហកទៅនឹងឯងគ្រឿងញៀនគ្រឿងសវណ្ណអីអីហ្នឹងហើយតលតែតាំងចិត្តទាំងតាំងចិត្តដល់ទៅ ជួបខេតការហ្នឹងហ្នឹងឯងជួបកែតការហ្នឹងដែលតម្រូវថា ត្រូវឲ្យយើងប្រព្រឹត្តកន្លងសិក្ខាបទណាណាហ្នឹងហើយយើងគឺថាអោបកសោបសិលមិនឲ្យវិន័យបាត់ពីចិត្តសន្តានហ្នឹងតលតាំងចិត្តហ្នឹងមិនធូធូទេណាចឹងនឹងឯងតែកាលណាយើងធូធូដាច់សិលក៏ធូដែរនឹងមកពីយើងប្រព្រឹត្តធូហ្នឹងដាច់សិលក៏ធូដែរតែយើងថាកម្មសិលដោយសារវាអត់មានហេតុការអីដើម្បីឲ្យយើង សម្រាប់ឲ្យយើងលួចហ្នឹងតែដល់ទៅវាមានវាមានសភាពការដែលវាមកដល់ចឹងទៅកិលេសកើតឡើងហ្នឹងគឺថាដាច់សិលធូធូចឹងមិនមិនងាយដែរទេណាសិលទៅកាន់ឲ្យទៅជាទម្លាប់ណាហើយជាសីលានុសតិទៀតនឹករលឹកឲ្យជាទីពឹងឲ្យ ស្ងប់រងាប់ចិត្តជាងមាសប្រាក់លុយកាក់ខាងក្រៅនឹងទៅទៀត ស្រុកចិត្តថាអស់មាសប្រាក់លុយកាក់ប៉ុន្តែមិនឲ្យអស់សិលនឹងឯងហើយឃើញសំខាន់ជាងអវយវៈរហូតដល់ទៅថា សំខាន់ជាងជីវិតទៅទៀតជីវិតរស់នៅដោយអត់សិលក៏មិនសំខាន់អីតែឃើញសិលនោះជាសេចក្តីសំខាន់ទៅទៀតតលតែឃើញអញ្ចឹងបានតាំងចិត្តរក្សា បើមិនអញ្ចឹងទេបរិយន្តសិលហ្នឹងវាត្រូវវិន័យទៅដោយលៀបដោយយោះ គឺណាដោយញាតដោយអវយវៈនិងដោយជីវិតនឹងឯងថាវាមានទីបំផុតនៃសិលទៅដោយធัว5មុខនឹងដោយលៀបក៏ឲ្យដាច់សិលដោយយោក៏ឲ្យដាច់សិលដោយញាតក៏ឲ្យដាច់សិលដោយអវយវៈក៏អាចដាច់សិលហើយចាំបាច់និយាយដល់ទៅជីវិតត្រូវរក្សាជីវិតនឹងដាច់សិលអីដាច់សិនទៅចឹងទៅរក្សាជីវិតសិន នឹងអញប៉ុន្តែមានអបរិយន្តសិលចឹងគឺសិលដែលមិនមាន ទីបំផុតហ្នឹងចឹងគឺនៅក្នុងការដែលលើកឡើងអំពីធัวជាបណ្ឌិតខាងក្នុងនឹងឯងដែលយើងត្រូវខ្សែគប់ហើយត្រូវប្រយ័ត្នធัวដែលជាពេលកិលេសក្នុងចិត្តសន្តានរបស់យើងនឹងសេចក្តីល្ងងនឹងអវិជ្ជានឹងដែលយើងត្រូវតែប្រយ័ត្ន ពេលក្នុងចិត្តហ្នឹងហើយត្រូវថែបណ្ឌិតក្នុងខ្លួនបណ្ណាហើយទី3កិរិយាបូជាដល់បុគ្គលដែលគួរបូជាពុទ្ធបរិស័ទយើងដូចជាដើមឈើនៅតូចជ័យចឹងត្រូវប្រឹងប្រែង មើលថែសាគោបីមន្តាជ្រូកគោអីហ្នឹងហើយស្មៅព្រៃអីវាបោកទៅលើអីត្រូវកាប់ត្រូវឆ្ការធ្វើលបងអីថែសាស្រោចទឹកខែប្រាំង ឬក៏ថាត្រូវ ជ្រោយដីដាក់ជីអីហ្នឹងឲ្យបានល្អអញ្ចឹងណាយ៉ាងណាមិញណាការដែលបងប្អូនកូនចៅបូជាដល់បុគ្គលដែលគួរបូជានេះពុទ្ធទធัวប្រសង់បូជាដល់អ្នកដែលចម្រើនទៅដោយគុណមានសីលគុណជាដើមបូជាដល់មេត្តាបិតាចាស់ព្រឹទ្ធាចារ្យអីនេះណានឹងឯងដូចជាយើងថែរក្សានៅ គុណភាពនៃជីវិតរបស់យើង ឲ្យបានល្អពួកយើង នៅទន់ខ្ចីណាសទ្ធា ដីសិលក្តីបញ្ញាក្តីនៅទន់ខ្ចីយើងត្រូវបូជាដល់បុគ្គលដែលគួរបូជា ដើម្បីយើងបានណេបណិតជាមួយនឹងបុគ្គលដែលគូបូជាចិត្តស្និទ្ធជាមួយបុគ្គលដែលគូបូជា មានបុគ្គលដែលគូបូជានឹងជាអង្គគំរូផង ហើយអានិសង្ឃដែលយើងបានបូជានឹងផងអាហ្នឹងគឺគឺមង្គលហ្នឹងនៅជាមួយគ្នានឹងការដែលយើងមិនខ្សែបគប់ បុគ្គលពេលត្រូវខ្សែគប់បណ្ឌិតហ្នឹងណាបានយើងត្រូវបូជាដល់បុគ្គលគូបូជា ដើម្បីអភិវឌ្ឍជីវិតរបស់យើងដែលទន់ខ្ចីនឹងឲ្យមាន ការចម្រើនឡើងអានឹងឲ្យយើងយល់អត្តន័យដែលយើងត្រូវបូជានឹងហ្នឹងឯងហើយទី4គឺនៅក្នុងប្រទេសដ៏សំគូនេះដើមឈើយើងយកមកដាំនឹង ឡាំងថាំងអីចឹងដើមពោអីចឹងទៅហ្នឹងឯងហើយយើងដាំមុនដបងតូចអីចឹងទៅហើយបើយើងមិនយកទៅដាក់នៅដីទេកន្លែងហ្នឹងមិនមែនជាកន្លែងសំគួរសម្រាប់ពោហ្នឹងធំទៅបានទេហ្នឹងឯងចាក់ឫសទៅណាទៅណីអីអត់រួចអស់ដីអស់អីចឹងទៅនឹងក្រហមស្លឹក ត្រូវងាប់ហើយប៉ុន្តែបើយកទៅដាក់ក្នុងទីដី អីចឹងទៅមើលដើមណា4 5អោបអីចឹងទៅធំ50 60ឆ្នាំ100ឆ្នាំអីចឹងទៅក៏នៅបានដូចជាពពោពីព្រឹកពុទ្ធគយាហ្នឹងហ្នឹងជាង100ឆ្នាំពពោទី4ហ្នឹងចឹងហើយពពោនៅ តាមពៈបណ្ឌិទ្វីបហ្នឹងក៏ក្រៃលែងណាស់ នឹងឯងជាពោជានិយវត្ថុដែលគួរដល់ការបូជា ជាព្រះចេតដី ជាពុទ្ធចេតដីចឹងហ្នឹងឯងហ្នឹងគឺលើកឡើងដើម្បីបញ្ជាក់ថា ក្នុងការដែលយើង នៅ ក្នុងប្រទេសដែលសំគួរនឹងឯងយើងមើលការដែលយើងរស់នៅ មានអ្នកជំនវិញនឹងគ្រប់គ្រងការប្រព្រឹត្តរបស់យើងដែរឬអត់ ដូចជាគុណចាស់បួសក្នុងពភ្នោះរាប់អានពុទ្ធសាសនាអញ្ចឹងហ្នឹងគឺ នៅ ក្នុងប្រទេស ដែលកម្មពុទ្ធសាសនាហ្នឹងហ្នឹងគឺសំរុំហើយចឹងគាត់ណា ប្រទេសដ៏សំគួរអញ្ចឹងចឹងហើយដល់ទៅនៅ ក្នុងប្រទេសណាដែលគេអត់កម្មពុទ្ធសាសនាមួយអង្គឯងអីចឹងទៅវាអត់សំគួរចឹងព្រោះវាអត់មានអ្នកណាមកឃើញ តម្លៃនៃប្រភ្នោះអត់ឃើញតម្លៃនៃការប្រព្រឹត្តរបស់គុណចាស់ថាល្អទៅទេចឹងទៅគង់នៅមិនបានចឹងយើងនៅ ក្នុងទីណាទីណា វាតលតែអ្នកដែលនៅជុំវិញ ខ្លួនយើង នឹងឯងឃើញការប្រព្រឹត្តរបស់យើងនឹងឯងត្រូវអធិស្ស្រ័យគ្នាណាឃើញតម្លៃណាឃើញតម្លៃ បន្តតែមានការឃើញគុណតម្លៃនឹងសំបីតែភិយាស្វាមីមេត្តាបិតាមួយកូនចៅក្រុមគ្រួសារបន្តតែចេះសម្លឹងឃើញគុណឃើញតម្លៃរបស់គ្នានឹងគ្នាទើបអាចនៅជាមួយគ្នាបានទាំងនឹងឯងដល់តែឃើញតម្លៃទៅវាមានការសរសើរទៅ មានការគោរពទៅ មានការបូជាទៅ មានការទំនុកបំរុងទៅ ជួយទៅ សង្គ្រោះទៅ ទៅវិញទៅមកទៅនឹងឯងហើយចុះបើយើងប្រព្រឹត្តល្អដូច សីលគុណអីចឹងគេអត់ឃើញ ថាសិលនឹងមានតម្លៃនឹងឯងក្នុងសង្គមនឹងក្នុង ប្រទេសនឹងកន្លែងនឹងអញ្ចឹងតើយើងរស់នៅមិនបានទៅគឺណារស់នៅអត់បានទេចឹងនឹងឯងអញ្ចឹងគឺថានៅក្នុងសេចក្តីនេះពុទ្ធបរិស័ទយើងក៏បានជ្រាបអំពីរឿងមង្គលហ្នឹងគឺការដែលនៅ ក្នុងប្រទេសដ៏សមគួរហ្នឹង ចឹងគឺអធិស្ស្រ័យពុទ្ធបរិស័ទយើងរាប់អានពុទ្ធសាសនានៅ ក្នុងប្រទេសណាដល់សំគួរយើងក៏សំគួរតាមនឹងទៅចឹងមានសេចក្តីសន្តោសទៅតាមការដែលយើងយល់ឃើញថាតម្លៃនៃជីវិតរបស់យើងបានជួបពធហ្នឹងក៏ល្មមគ្រប់គ្រាន់ហើយយើងកុំចិត្តទៅទៀមទាអ្វីអ្វីដតីខាងក្រៅខាងក្រៅវានាំឲ្យយើងកកល្អក់ក្នុងចិត្តកូនកាយយើងប្រៀបធៀប ទៅនឹងស្រុកភូមិប្រទេសរតីអីអីចឹងទៅយើងចេះតែមិនសบายចិត្តមួម៉ៅក្តៅកាហាយអីផ្សេងផ្សេងយើងបានជាភ្លេចថាស្រុកខ្មែរយើងនឹងមានពធនេះនឹងឯងជួនកាលនៅប្រទេសក្រៅប្រទេសរតីអីអីចឹងទៅក៏ចេះតែលើករឿងផ្សេងផ្សេងណាដែលជារឿង មិនសូវល្អជារឿងអាប់អន់អីអីនៅ ស្រុកខ្មែរអីអីចឹងទៅណានឹងឯងអានឹងគឺចិត្តតែលើកបានណាចិត្តតែលើកបានណាណារឿងធូលីហើយរឿងផ្លូវដីរឿងសម្រាមរឿងអឺច្បាប់ចរាចររឿងអីរឿងអី10មុខ20មុខក៏ចិត្តតែលើកបានណាក៏ប៉ុន្តែកុំភ្លេចថាស្រុកខ្មែរមានពធัวគាត់ណា នឹងឯងចឹងនឹងសំខាន់គឺសម្រាប់អប់រំទូមាន តាមផ្លូវចិត្តណាប្រព្រឹត្តទៅដោយសេចក្តីសន្តោសដោយសេចក្តីសុខគឺតកតួងនឹងសេចក្តីសុខផ្លូវចិត្តដែលបងប្អូនកូនចៅប្រតិបត្តិទៅតាមពធប៉ុន្តែយើងមើលទៅ ខាងក្រៅដូចជាថា វាមិនមានមិនបានអីដោយសារយើងគិតថាកាន់ពុទ្ធសាសនា តល់តែថាឲ្យមានឲ្យបានអីអញ្ចឹងទ្រព្យសម្បត្តិអីអីទាំងអស់ហ្នឹងហ្នឹងវាមិនមែនជាអានិសង្ឃមិនមែនលទ្ធផលនៃការប្រព្រឹត្តបរិបត្តិក្នុងសាសនាណាការប្រព្រឹត្តបរិបត្តិក្នុងសាសនាតាមធัวគឺដើម្បីស្ងប់រងាប់ចិត្តនិងដើម្បីប្រព្រឹត្តទៅដើម្បីរួចផុតចាកទុក្ខនឹងឯងចឹងបានថាជាសម្បត្តិរៀងរៀងព្រះអង្គរៀងរៀងខ្លួនមិនអាច ចែកអីនៅសេចក្តីសុខស្ងប់នឹងឲ្យដល់គ្នាបានទេគណាពីព្រោះគុណធម៌សតិបញ្ញានឹងគឺសាងពិភពនៃសេចក្តី ស្ងប់ សម្រាប់រស់នៅរៀងរៀងព្រះអង្គរៀងរៀងខ្លួនតែកាលណាចិត្តស្ងប់ហើយ អារម្មណ៍នឹងគឺថាល្អទាំងអស់នាំឲ្យមានទានសិលភាវនានាំឲ្យមានសម្បថវិបស្សនានាំឲ្យមានសេចក្តីសុខស្ងប់ដោយបញ្ញាចូលទៅដឹងការពិត ដឹងនៅសច្ចធម៌អញ្ចឹងមិនអាចហៅអ្នកដតីឲ្យមករស់នៅក្នុងពិភពនៃសេចក្តីស្ងប់ជាមួយទេសូម្បីតែមេដាបិតាសូម្បីតែកូនចៅភរិយាស្វាមីសិស្សគុណអ្នកដែលចិត្តស្និទ្ធយ៉ាងម៉េចក៏ដោយ ពីព្រោះពិភពនៃការរស់នៅ នេះវាជាអារម្មណ៍របស់ចិត្តហើយចិត្តរៀងរៀងខ្លួនបើចិត្តវាអត់ស្ងប់ធ្វើម៉េចនឹងបានរស់នៅក្នុងពិភពនៃសេចក្តីស្ងប់បាន ចិត្តដែលមិនស្ងប់នឹងវាសាងលោកឲ្យអ៊ូអមួម៉ៅក្តៅក្រហាយអីសពគ្រប់ទៅពីទៅពះនឹងទៅណានឹងឯងបានថាធម្មោហវេរកតិធម្មចារិនធัวរមែងរក្សា នៅអ្នកប្រព្រឹត្តធัวគេធ្វើឆាប់មិនមែនដើម្បីកុំឲ្យថ្ងៃក្តៅកុំឲ្យភ្លៀងឯណាដើម្បីកាន់បាំងមកពេលក្តៅពេលភ្លៀងហ្នឹងនឹងឯងការប្រព្រឹត្តធัวហ្នឹងគឺចឹងចឹងមិនមែនថា ធ្វើពិភពលោកហ្នឹងកុំឲ្យចាស់កុំឲ្យឈឺកុំឲ្យស្លាប់អីទេកើតមកហើយវាមានជាតិជាបច្ច័យហើយរឿងអ្វីអ្វីដតីដតីទៀតយើងរងចាំឲ្យពិភពលោកនឹងស្ងប់សិនបានយើងសុខស្ងប់នឹងគឺយើងមុខតែស្លាប់ទៅទាំង ដែលមិនបានជួបនៅសេចក្តីសុខស្ងប់ហើយនឹងឯងក៏ប៉ុន្តែយើងមានការប្រព្រឹត្តធัวដូចជាយើងមានឆាត់កាន់បាំងអញ្ចឹងមិនចាំបាច់ឲ្យ តិចពេញមេឃឬក៏កុំឲ្យភ្លៀងអីយើងកម្មឆាត់ការពារអញ្ចឹងធัวគឺរក្សាចិត្តនឹងអញ្ចឹងនឹងឯងកាលណាបើចិត្តនឹងឯងបានប្រព្រឹត្តទៅល្អមមតំដោយកុសលធัวហើយអត់មានអ្វីអាក្រក់សម្រាប់ការរស់នៅនឹងទេអារម្មណ៍ទាំងអស់ចូលមកគឺថាចិត្តទៅជាទានសិលសមថៈមានវិបស្សនាមានការពិចារណា យល់ដឹងការពិតក្នុងលោកទាំងដែលមានចិត្តចេញចាកលោកនឹងទៅទៀតផងអត់មានទៀមទាលោកនឹងឲ្យយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចអីទៅទេវាជារបស់ក្នុង លោក ចិត្តនឹងគឺកម្មយក នៅអារម្មណ៍ព្រះនិព្វានឯណោះនឹងឯងចឹងនៅក្នុងប្រទេសដ៏សំគួរហ្នឹងក៏យើងសិក្សាឲ្យឃើញថាភូមិឋានស្រុកដីប្រទេសនគរហ្នឹងហើយហើយប្រទេស ដ៏សំគួរមួយទៀតគឺអារម្មណ៍នៃសេចក្តីស្ងប់ ដែលយើងត្រូវសាងពិភពនៃសេចក្តីស្ងប់សម្រាប់យើងរស់នៅមួយអង្គឯងមួយអ្នកឯងមិនអាចហៅអ្នកដទៃឲ្យមករស់នៅជាមួយបាននឹងឯងហើយទី5ទៀតតបេចកតបញ្ញតាហ្នឹងគឺថាភាពជាអ្នក ធ្វើបន់ទុកហើយក្នុងកាលមុននឹងល្អណាស់គណាដូចព្រះអនន្តអីអីមើលទៀតហ្នឹងឯងជាដើមហ្នឹងណាបានគាល់បំរើប្រសាស្តាទៀតហើយល្អអេកតតិកៈ5មុខលើសគេលើសឯងនឹងឯងហ្នឹងគឺភាពជាអ្នកមានបុណ្យបានធ្វើទុកមកហើយ អេវមេសុតាំងនេះខ្ញុំ គឺអនន្តនឹងឯងទាំងបានស្ដាប់មកថានឹងគឺថា បើអត់មានពុពេកតៈបញ្ញតាទេមកប្រកាស នៅពុទ្ធវចនៈសពគ្រប់អញ្ចឹងមិនបានទៅទាំងនឹងគ្រាន់តែលើកដើម្បីឲ្យពុទ្ធបរិស័ទយើង យល់អំពីភាពនៃអ្នកដែលមានបុណ្យបានធ្វើទុកមកហើយនឹងការដែលយើងបំពេញបុណ្យកុសលតទៅទៀតហ្នឹងហ្នឹងឯងវាដូចជាពូជអញ្ចឹងពូជខ្លះវាមិនល្អអញ្ចឹងទៅទោះជាយើងថែរក្សាជ្រុំ គល់ដាក់ជីស្រោចទឹកអីចឹងទៅវាអត់បានផលល្អដល់ពូជល្អវិញទៅ គឺថាវាល្អមកចឹងតែមកទៅណាអាហ្នឹងគឺអ្នកដែលដាំដំណាំ គឺរើសពូជនឹងឯងទៅនឹងឯងរើសពូជយ៉ាងណាមិញគឺណែរឿងពូជល្អហ្នឹងចង់និយាយថាឧបនិស្ស័យល្អរបស់មនុស្សយើងអញ្ចឹងយើងបានមកប៉ុណ្ណឹងក៏ប៉ុណ្ណឹងសិនទៅណា នឹងឯងយើងមិនអាចថាជ្រើសរើសដើម្បីឲ្យ បានអ្វីអ្វីសពគ្រប់តាម ដែលយើងគិតថាល្អទេប៉ុន្តែយើងមានសិទ្ធធ្វើជាមនុស្សល្អសាងពូជល្អតទៅ យើងដើរទៅមុខទេតើជីវិតយើងមិនមែនដើរថយក្រោយណា ដូច្នេះគឺថាអ្វីដែលកន្លងហួសទៅហើយវាហើយហើយអត់មានយើងចាប់យកមកឲ្យកើតទុកលំបាកចិត្តអីទៅទៀតទេយើងលមួមជាមួយនឹង ដែលយើងបានកើតមកជាមនុស្សយើងអរគុណបនយើងអរគុណមេត្តាបិតាចិមបីបាច់មើលថែអរគុណណានាណាទាំងអស់ដែល បានជួយឲ្យជីវិតយើងមានពលឺភ្លឺស្វាងហ្នឹងនឹងឯងចឹងអញ្ចឹងគឺថាយើងត្រូវចាំណាបងប្អូនកូនចៅជីវិតយើងដើរទៅមុខណានឹងឯងមិនដើរថយក្រោយទេអញ្ចឹងគឺថាយើងសាងនៅពូជ ឲ្យបានទៅជាពពេកតៈបញ្ញតាសម្រាប់តទៅខាងមុខនឹងបានដល់នៅអរិយមេអង្គ8ចឹងទៅនឹងឯងកំណត់ដឹងឧបាទានខណ្ឌរឿយរឿយដែលមិនមែនជាខ្លួនយើងនឹងមិនចាប់យកមកធ្វើខ្លួនយើងនឹងជា ផលរបស់បច្ច័យឲ្យច្បាស់ចឹងទៅ មានសេចក្តីវិន័យមាន ជារៀបជាធិមរណៈជាម្ចាស់នឹងឯងហើយនៅក្នុងមង្គលទី6 អត្តសមាបនិធិតម្កល់ខ្លួនដោយប្រពៃគឺតម្កល់ក្នុងសទ្ធាសិលសតៈចាគៈបញ្ញានឹងក្នុងអដ្ឋថាមង្គលសោតនឹងតម្កល់ខ្លួនដោយប្រពៃនឹងគឺតម្កល់ក្នុងសទ្ធាសិលសតៈចាគៈបញ្ញា5ប្រការនឹងឯងចឹងយើងបើមិនមានការតម្កល់ក្នុង គុណធម៌ទាំង5យ៉ាងនឹងទេ វាអត់បានដល់ទិសដៅទេចឹង ដោយសំពៅអញ្ចឹងណាបើមិនបានរៀបចំក្តោងអីឲ្យស្រួលបួលអញ្ចឹងតម្រង់ទិសដៅអីទៅអញ្ចឹងធ្វើម៉េចចលបក់ទៅណា ទៅនឹងចលបក់ទៅណាទៅនឹងវិលវល់នៅទីក្នុង សមុទ្រហ្នឹងហ្នឹងឯងអាហ្នឹងគឺអត់បានទេត្រូវវិន័យដោយសាររលកដោយសារខ្យល់អីអីចឹងទៅត្រូវជាចំណៃឆ្លាមកក ដើកធំធំក្នុងសមុទ្រនឹងហើយនេះគឺរឿងទុកទោសវត្តសង្សារណាយើងមិនបានតម្កល់ក្តោងសំពៅនឹងឲ្យបានល្អក្នុងជីវិតសទ្ធាសិលសតៈចាគៈបញ្ញានឹងឯងគឺថាជាការតម្កល់ក្តោងដើម្បីតម្រូវតាមខ្យល់បក់ឲ្យត្រូវទិសដៅសំពៅត្រូវទៅដល់ ណាត្រើយនីយោទៅដល់ទិសដៅអាហ្នឹងគឺជីវិតយើងគឺតលតែមានសទ្ធា មានសិលសតៈចាគៈបញ្ញា5ប្រការហ្នឹងឈ្មោះថាអត្តសម្មាបនិធិតម្កល់ខ្លួនដោយប្រពៃឃើញយើងរស់នៅមិនអាចថាមិនតម្កល់ខ្លួនក្នុងគុណធម៌ហ្នឹងបានទេចឹងហ្នឹងឯងទោះជាយើងកើតមកកំសត់ក្រីក្រអីយ៉ាងម៉េចក៏ដោយនៅក្នុងខ្ទួមមុង ខ្មៅអីមួយចឹងទៅក៏ប៉ុន្តែ អ្នកដែលនៅក្នុងមុងជាទេវតា មនុស្សទេវោដោយសារតម្កល់ខ្លួនដោយប្របីធ្វើកិច្ចការងារអីគ្មានទេមានអីធំដុំទេធ្វើជាងប៉ះកង់អីចឹងទៅឬក៏លក់នេះលក់នោះអីចឹងទៅប៉ុន្តែកិច្ចការងារប្រសិជ្ជៈទោសទៀតសំខាន់ណាស់ណានឹងឯងយើងមើលមើលកិច្ចការងារចឹងមែនប៉ុន្តែមានសិល5ណា នឹងឯងអាចថាគុណចាស់អីដែលមិនអាចគង់នៅក្នុងភ្នោះបាន ចាក់សិក្ខាបទទៅប៉ុន្តែមិនមែនលះបង់ពុទ្ធធัวប្រសង់អីណាត្រៃសរណគមនៅតែអញ្ចឹងមិនមែនថាស្អប់ ពុទ្ធធัวប្រសង់ទេ នេះមកអំពីថាមិនអាច នៅបានដោយសារកិលេសអីក្នុងចិត្តសន្តាន ជាដើមអញ្ចឹងទៅប៉ុន្តែចាក់សិក្ខាបទទៅនៅមានសិល5ចឹងការងារចិញ្ចឹមជីវិតនឹងមិនឲ្យប៉ះពាល់ទៅ ក្នុងមិច្ឆាជីវៈទេ នឹងឯងហើយនៅស្ងប់ស្ងៀមស្លូតបូតអីចឹងទៅគួរឲ្យស្រឡាញ់គួរឲ្យគោរពណាស់ចឹងក្នុងកិច្ចការងារដែលប្រសិជ្ជាទោសហ្នឹងมันបានបួសផ្លូវកាយមែនប៉ុន្តែបួសផ្លូវចិត្តវាចាបាបផ្លូវចិត្តនឹងចឹងទៅចឹងហ្នឹងគឺយើងនិយាយនៅ ក្នុងរឿង ការដែលតម្កល់ខ្លួនដោយប្រពៃកណាហ្នឹងឯងហើយដល់មកមួយទៀតចុះមួយទៀតហ្នឹងឯងឡើងថឹកម៉ោងហើយ កណាភាពជាពហុសោតនឹងឯងបើដូចជាថាយើងដើរក្នុងទីងឹតយើងកាន់ពន្លឺភ្លើងអញ្ចឹងណានឹងឯងគឺការសិក្សាពុទ្ធវចនៈហ្នឹងគឺអុចបតិបចឹងអុចបតិបណាដើម្បីបំភ្លឺផ្លូវនឹងឯងសំខាន់ណាស់យើងអត់បានចេះដឹងអីយើងមិនអាចសាងគុណភាពនៃជីវិតរបស់យើង បានទេចំណេះ ដឹងគឺយើងត្រូវសិក្សាឲ្យបានល្អ ណែចុងក្រោយហ្នឹងចង់រំលឹកជាទូទៅបងប្អូនកូនចៅដែលឮពាក្យអ្នកដតីនិយាយតពិសតពះឯណាយណីអីឃើញគេសរសេរអីអីទាំងអស់ហ្នឹងណាណែអ្នកដែលគេនិយាយអ្នកដែលគេសរសេរហ្នឹងគេមិនបានសិក្សាគេមិនបានគិតអីគឺថាយល់តែពីរឿងដែលថានិយាយនិយាយនិយាយនិយាយថាថាថាអីទៅចឹងណាបានដីថាខ្វះគំនិត ក្នុងការពោលស្ដីមិនបានសិក្សាបុគ្គលនឹងយ៉ាងម៉េចយ៉ាងម៉េចដែលត្រូវសរសើរបុគ្គលនឹងយ៉ាងម៉េចយ៉ាងម៉េចដែលត្រូវនិន្ទាអត់បានសិក្សាឲ្យបានល្អិតល្អន់មានធัวរបស់បណ្ឌិតធัวរបស់សប្បុរសយកមកផ្ទៀងផ្ទាត់អីទេនឹងឯងហើយអ្នកដែលគេនិយាយនឹង គេមិនទាំងបានគិតឲ្យត្រឹមត្រូវចឹងផងហើយយើងចាប់យកអាពាករបស់គេនឹងមកគិតឲ្យឲ្យមួម៉ៅក្តៅក្រហាយឲ្យស្ដុក ខួរក្បាលឲ្យស្មោកក្រោកចិត្តខ្លួនឯងធ្វើអីអ្នកនិយាយគេមិនតឹងគិតផងនិយាយឲ្យខ្លីមកអ្នកនិយាយគេមិនតឹងគិតផងឯងចាប់យកពាក្យគេមកគិតធ្វើអីគេណាអាហ្នឹងប៉ុន្តែពាក្យសម្ដីដែលមានប្រយោជន៍គេណា មានជំរឿស្ដាប់ទៅគិតទៅ មានបញ្ញាដាប់ទៅយល់ទៅសបាយចិត្តអស់ចាពុទ្ធឯកាពុទ្ធភាសិតឯណេះអាហ្នឹងឯងដែលយើង គួរយកមកគិតយកមកពិចារណា យើងសិក្សាទៅយើងដឹងទៅតើដូច្នេះរឿងពាក្យសម្ដីនិយាយផុតពីមាត់អ្នកដតីជួនកាលគាត់ភ្លេចទៅគាត់ចោលបាត់ហើយគាត់និយាយមកសបាយគាត់ចឹងទៅនឹងឯងហើយយើងយកមកធ្វើឈឺចាប់អីខ្លួនឯងកាត់ទុកអីខ្លួនឯងនេះនិយាយគេភ្លេចបាត់ទៅហើយហ្នឹងចាំអីទៅខ្លួនឯងនេះនិយាយគេអត់ទាំងគិតផងយើងយកមកគិតធ្វើអីដូច្នេះចិត្ត ចេតសិកជាសមុទ្ឋាននាំឲ្យមានវិជ័យវិញ្ញាតរួចទៅអាចិត្តចេតសិកអ្នកនិយាយក៏រលត់បាត់ទៅហើយអាសំឡេងនិយាយក៏រលត់បាត់ទៅដែរនៅតែការចាំខ្លួនឯងទៅតែហើយអាចាំនាំឲ្យបានសុខមិនក៏មិនចាំទៅ យើងមានពេលអីច្រើនរវល់ទៅទៅមួម៉ៅអីជាមួយណាណាអានឹងគឺសូមឲ្យពុទ្ធបរិស័ទចេះស្រឡាញ់ខ្លួននឹងគឺថែរក្សាចិត្តនឹងឲ្យជាការរក្សាដ៏ល្អទាំងសូមអនុមោទនា